ស្នាជាបឋមខ្ញុំកណាសូមថ្លែងគុំចំពោះប្រគុណចាស់ធេរានធិរៈគ្រប់អង្គសូមចំណានពលលោកលោកស្រីនិងកញ្ញាញញុំពិតបរិស័ទទាំងអស់ដែលកំពុងទស្សនាការ live ផ្ទាល់សារចេញពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីចិត្តទីរាប់អាន ថ្ងៃនេះគឺថ្ងៃអាទិត្យ5កើតខែចែកឆ្នាំខាលចត្វាឆ្នាំ ឆ្នាំខាលចត្វាស័កពុរសករាជ2566ត្រូវនៅថ្ងៃទី26ខែមីនាឆ្នាំ2023សូមស្វាគមន៍ប្រិយមិត្តអមជុះក្នុងកម្មវិធីនេតិសំលេងសិទ្ធិមនុស្សដើម្បីពលរដ្ឋខ្មែរក្រោមជាកម្មវិធី តែងតែផ្សព្វផ្សាយនៅរៀងរាល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យប៉ុន្តែសប្តាហ៍នេះយើងបាន តែថ្ងៃអាទិត្យពិសិលមិញយើងអត់បាន ចូលក្នុងកម្មវិធីដោយសារតែកិច្ចការរវល់ហើយថ្ងៃនេះយើងបាន ថ្ងៃអាទិត្យឥឡូវបានមកតឹងមកចូលរួមក្នុងកម្មវិធីព្រះអង្គជាទីសក្ការៈបាត់ប្រហែលថ្ងៃហើយកណាថ្វាយអង្គមព្រះអង្គហើយថ្វាយអង្គមព្រះអង្គវិយាធម្មោផងដែរហើយកណាក៏សូមសួរសុខទុក្ខដល់បងប្អូនខ្មែរនិងខ្មែរក្រមទូទៅទាំងអស់ហើយជាប្រិយមិត្តរបស់ VOK អូ KKCC TV ផងដែរជាទីរាប់អានម្យ៉ាងនេះឃើញថាខ្ញុំកណារ រវល់ការងារតល់ខ្លួនផង ហើយការងារនៅខាងក្រោយឆាកបោះ KKCC ហ្នឹងយើងមានការសាងសង់ហ្នឹងពេលខ្លះខ្ញុំជាប់ជាមួយនឹងការសាងសង់ទៅជាមួយជាងមួយអីទៅខ្ញុំមិនបានចូលមក live តល់ប្រអង live កម្មវិធីផ្សេងផ្សេងចឹងទៅមានការចូលរួមពីខ្មែរក្រមយើងអ្នកនៅកម្ពុជាក្រមតឡាយជាមួយប្រអងមួយចំនួនហ្នឹងផងដែរអញ្ចឹង អបៃទៅផងដែរជួនពេលខ្លះយើងមិនអាចមានពេលគ្រប់គ្រាន់សម្រាប់បំរើឲ្យគ្រប់ពេលវេលាអញ្ចឹងពេលណាដែលយើងអាចឆ្លៀតពេលឱកាសបានហើយខ្ញុំកណ្ដាលចូលរួមបន្តបន្តអញ្ចឹងជានិច្ចកាលហ្នឹងយើងតែងតែធ្វើការងារយុវជាតិជាធំ ហើយយើងមើលឃើញថាទិសដៅរបស់យើងនឹងសំខាន់យើងផ្ដោតទៅលើយុវជនខ្មែរកម្ពុជាក្រមដែលនៅកម្ពុជាក្រមនឹងឯងជាជាគោលការណ៍របស់យើងយើងតែងតែ ធ្វើការងារជនិតកាលទោះបីខ្មែរក្រមយើងមកដល់ក្រៅប្រទេសក៏ដោយក៏យើងនៅតែមានចាក់កូវិស័យក្នុងនាមជាសាសជាតិរួមគ្នាខ្មែរក្រម តែមួយហើយអញ្ចឹងទេទោះបីខ្មែរក្រមនៅទីណាក៏ដោយលើពិភពលោកនេះយើងមើលឃើញថាសន្ទុះរបស់ខ្មែរក្រមក្នុងបច្ចុប្បន្ននេះមានការចាប់អារម្មណ៍ទៅលើទឹកដីកម្ពុជា ជាក្រមជាច្រើនដោយសារឃើញមានការ គៀបសង្កាត់ទៅលើផ្លូវសិទ្ធិសិទ្ធិមនុស្សនៅលើទឹកដីកម្ពុជាក្រមនឹងធ្វើឲ្យបងប្អូននៅប្រទេសខាងក្រៅនឹងគាត់យកចិត្តទុកដាក់ហើយគាត់តែងតែផ្ដល់នៅគំនិតផ្ដល់អនុសាសន៍ជាដើមទស្សនៈជាដើមនឹងដូចជាខ្មែរក្រមយើងនៅលើពិភពលោកនឹងមានសហព័ន្ធជាដើមនឹងធ្វើការងារបញ្ជីជាសកម្មភាពជាច្រើន សម្រាប់ត្រួតត្រងជួយដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាក្រមដល់ប្រជាជនកម្ពុជាក្រមនឹងបាទអូខេអឺ ចឹងទៅយើងនឹងហៅភ្ញៀវមកពីសហរដ្ឋអាមេរិកគុណចាស់មកពីសហរដ្ឋអាមេរិកយើងយើងជជែកគ្នាបន្តិចសិនដើម្បីយើងហៅភ្ញៀវចូលរួមអញ្ចឹងថ្ងៃនេះយើងបន្តពីយើងបានធ្វើបនកឋិនថ្ងៃមុនបណ្ណាផ្កាបណ្ណាផ្កាបណ្ណាផ្កាយើងបានបច្ច័យប្រាក់ចំណូលប្រហែលជា40000ដុល្លារដែរគឺថាជាការចូលរួមយ៉ាងសកម្មជាជាកហថវិការរបស់ប្រិមិត្តជាពិសេសគឺញញឹមពុទ្ធបរិស័ទបានចូលរួមចំណែកក្នុងការកសាងវត្តរតនារាមរបស់យើងឃើញថា បានសម្រេចមួយចំនួនហើយដែលយើងអាចចាត់ទុកថា ជាជោគជ័យមួយដែលញាតិញោមបានចូលរួមចំណែកក្នុងការចូលជាថវិកាឧបត្ថម្ភក្នុងការកសាងតើតើមានការចាប់អារម្មណ៍យ៉ាងម៉េចដែរក្រាញឃើញថាប្រជាជន ខ្មែរក្រមយើងនឹងមានកម្លាំងអឺសទ្ធាមួយទោះបីខ្មែរក្រមយើង ទៅដល់ណាក៏ដោយយើងមិនបោះបង់ចោលពុទ្ធសាសនាទេ អញ្ចឹងកម្លាំងសទ្ធារបស់ខ្មែរក្រមក៏ដូចជាខ្មែរកណ្ដាលខ្មែរយើងទួទៅទាំងអស់ហ្នឹងក៏ទៅដល់ណាក៏ដោយទោះបីកាត់ឃ្លាតច្រាកពីស្រុកកំណើតក៏ដោយក៏តែងតែកសាងសង្គមមានពុទ្ធសាសនា មានវត្តអារាមនៅគ្រប់ទីទិសទីទាំងអស់នៅលើពិភពលោកនិយាយដោយឡែក ខ្មែរក្រមយើងនៅសិទ្ធនីនេះក៏មានការតស៊ូខំប្រឹងប្រែងដើម្បីឲ្យមានវត្តអារាមមួយគេដែរឲ្យសមស្របទៅតាមគោលការណ៍របស់ពុទ្ធដែរមានសាលាឆាន់មានលោកគង់សាលាសម្រាប់ប្រសងគង់នៅដែរអញ្ចឹងទេមមាញឹកនៅក្រោយពេលរយៈពេលចុងក្រោយនេះខ្មែរក្រមយើងនៅសិទ្ធនីមានវត្ត2មានវត្តរស់ស្ម1ទីតាំងនោះក៏បានសង់សាងសង់នឹងបានមួយចំនួនក៏ចាត់ទុកថា អឺក្រនបើដែរហើយហើយមានទី តាំងសាលាឆាន់អីត្រឹមត្រូវគួរសមហើយចំណែកនៅរតនារាមនេះក៏ជាទីតាំងមួយនៅសិទ្ធនីដែរហើយអញ្ចឹងទៅយើងមិនតាន់មានអីហើយយើងក៏ចាប់ផ្ដើមសាងសង់សាលាគុតលោកនៅ ចំនួន4បន្ទប់បានជាស្ថាពរនៅក្នុងអាយ៉ាពេលជួយឆ្នាំខ្មែរនេះយើងនឹង support ហើយចប់សពគ្រប់អស់តម្លៃចំនួន70ម៉ឺនដុល្លារអូស្ត្រាលី ហើយមានការគ្រប់គ្រងមានការចូលរួមវិភាគទានរបស់សមាជិកសមាជិកាក៏ដូចជាញាតិញោមពុទ្ធបរិស័ទចំណោះជើងវត្តនៅសិទ្ធនីទាំងមូលនឹងមកចូលរួមទាំងអស់មិនថាខ្មែរខ្មែរកណ្ដាលខ្មែរក្រម រួមទាំងសាសជាតិដតីដតីទៀតដែលគេរស់នៅជុំវិញវត្តអារាមហ្នឹងតែងតែធ្វើការងារចូលមកបំពេញជាកុសល បំពេញជាវិភាកទានហ្នឹងដើម្បីឲ្យចប់សពគ្រប់នៅសាលា ទី1ជំហានទី1ហ្នឹងគាត់លោកគង់នៅនោះជា ស្ថាពរយើងសង្ឃឹមថាញាតិយោមបងប្អូនយើងនៅទីចិត្តទីថ្ងៃបើសិនឮសូរការ ធ្វើការសាងសង់នេះហើយក៏អំពាវនាវផងដែរយើងនឹងមានការសាងសង់ដំណាក់កាលទី2ទៀតគឺកន្លែងទីសក្ការៈបូជាតែម្ដងអញ្ចឹងកន្លែងនោះជាទីតាំងមួយ សំខាន់ណាស់សម្រាប់បងប្អូនញាតិញោមក៏ដូចជាកន្លែងប្រសងដើម្បីធ្វើ ទីសក្ការៈហ្នឹងយើងនៅមិនតាន់សាងសង់ទេក៏ប៉ុន្តែរយៈពេល3ខែកន្លងមកហ្នឹងពេលដែលយើងចប់សពគ្រប់ហើយយើងសម្ពោធហើយយើងនឹង demolition យើងនឹងរៀបចំ remove រើអីវ៉ាន់ខាងមុខហ្នឹងទៅដាក់ខាងក្រោយហើយយើងនឹងធ្វើការងារសាងសង់ខាងមុខហ្នឹងបន្តទៅទៀតអរគុណអរគុណអញ្ចឹងហើយក៏សូមបំពេញម្នាក់ផងដែរថាការងារសាងសង់នេះវាជាការងារកុសលផលបិណ្ឌទាំងអស់បើញាតិញោមណា ឆ្លងកាត់ពីទឹកដីកម្ពុជាក្រមកយូរហើយមកដល់ប្រទេសក្រៅនេះក៏ដូចជាអូស្ត្រាលីជាដើមហ្នឹងបើសិនមិនធ្លាប់មានការចូលរួមក្នុងការសាងសង់ក៏សូមអំពាវនាវផងដែរថាសទ្ធាជ្រះថ្លារបស់ញាតិញោមទាំងអស់ហ្នឹងក៏ជាកុសលផលដល់មួយធំធេងណាស់ សម្រាប់យើងទុកទៅជាអនាគតហើយនឹងជាតិខាងមុខខាងមុខទៀតកណាសូមអរគុណច្រើនអរគុណតាំងបានចាប់អារម្មណ៍ហើយនឹងបានរាយការណ៍ខ្លះខ្លះអំពីប្រព័ន្ធនឹងការកសាងសង់ឥឡូវយើងទទួលភ្ញៀវមកពីសហរដ្ឋអាមេរិកសិនដើម្បីយើងកិច្ចភិច្ចភាសាទៅក្នុងសំណុំរឿងរបស់យើង ជាបន្តសូមស្វាគមន៍ស្វាគមន៍គុណចាស់វិរិយធម្មទៀតបាទស្ការព្រះអង្គគ្រូសម្បានពលលោកលីសេងតាំងបាទស្វាគមន៍ព្រះអង្គហ្នឹងហើយគុណចាស់ មើលទៅខាងនោះនៅលើដូចជាឥឡូវហើយបានចូលរត់ដល់ដែរក៏កាន់បានបន្តិចហើយបងគ្រូកាន់បានបន្តិចអន់តិចបន្តិចនៅកន្លែងផ្សេងផ្សេងនៅតិចប៉ុន្តែនៅកន្លែងសាន់ហូសេ បច្ចុប្បន្ននេះខ្ញុំណានៅសាន់ហូសេមកដល់សាន់ហូសេហើយណាចាអឺចល័តប្រហែលកន្លែងដែរក្នុងភារកិច្ច ទៅបំពេញដើម្បីក្នុងប្រសាសនាផងហើយដើម្បីប្រជាជាតិយើងនឹងផងណាណាកណាយើងមកចូលមកក្នុងប្រធានបទយើងវិញថ្ងៃនេះយើងនៅតែជជែករឿងសេចក្តីរាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានចោទប្រកាន់ទៅលើរដ្ឋបាលរបស់យួននឹងជាពិសេសរដ្ឋាភិបាលយួននឹងត្រូវបានអឺ ដែលយកមកជជែកគ្នានៅពេលនេះយើងមកចូលមកដល់អបសម្ព័ន្ធហើយដែលអបសម្ព័ន្ធហ្នឹងយើងបានជជែកគ្នាហ្នឹងជាលើកមុនជាជាលទ្ធផលគួរឲ្យយើងទាំងអស់គ្នាមិនតាន់បានដឹងថារដ្ឋាភិបាលយួនហ្នឹងទៅបនបានឆ្លើយតបទៅលើសេចក្តីរាយការណ៍របស់អង្គការសហជីវជាតិនៅឡើយទេហើយចាំមើលឲ្យកូនចាស់បានធ្វើសេចក្តីពីដើមទីនេះបន្តិចមកដើម្បីសរុបសេចក្តីមកខ្លះខ្លះ ហើយក្នុងកិច្ចការងារដែលយើងត្រូវជជែកគ្នាទៅនៅលេខ20 22ចប់ហើយចូលដល់23ចូល23អឺជាងនេះទៅទៀតយើងខ្ញុំសូមយោងទៅតាមរបាយការណ៍របស់អតីតអតីតអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិជនសិទ្ធិជនគ្រប់រូបក្នុងការទទួលបានស្តង់ដារខ្ពស់បំផុតផ្នែក សុខភាពផ្លូវកាយនិងផ្លូវចិត្តដែលក្នុងនោះគាត់ បានយោងទៅក្នុងអង្គធាតុ ដែលថាអ្នកបោះក្នុងបរិក្នុងបរិបទនៃការរឹតបន្តឹងនិងការដកហូតសេរីភាព ក្នុងការការរំលោភអំពានសិទ្ធិសុខភាពជើតជ្រែកដល់ធនធានដែលមានការជំរំជំរះក្តីដោយយុទ្ធធរឬការហាមឃាត់ក្នុងការឃុំខ្លួន តាមអំពើចិត្តដល់តែហ្នឹងឥឡូវគុណចាស់អាចធ្វើសេចក្តីផ្ដើមមកថាថាតើយើងគួរតែជជែកគ្នារឿងមួយខ្លះហើយជួយអានទាំងអស់ទៀតអានពីលើទីមកនៅក្នុងតំព័រទី23បងបាទបងបាទអឺអរគុណបងគ្រូណាអឺខ្លាញ់ពីជាងនេះទៅទៀតអញ្ចឹងណា ណាស់ណាហើយយើងសូមយោងទៅ របាយការណ៍របស់អតីតអ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិជនគ្រប់គ្រងក្នុងការទទួលបានស្តង់ដារខ្ពស់ក្នុងផ្នែកសុខភាពរាងកាយនិងផ្លូវចិត្តដែលក្នុងនោះគាត់បានយោងទៅអង្គហេតុថា ក្នុងបរិបទនៃការរដ្ឋបတ်និងការដកហូតសិទ្ធិភាពការរំលោភពានសុខភាពជ្រៀតជ្រែកដល់ការធានាឲ្យមានការជំនុំជម្រះក្តីដោយយុទ្ធធរការហាមឃាត់ខ្លួន តាមអំពើចិត្តនិងអំពើទរណកម្មនិងតម្រង់នៃអំពើខុសខើផ្សេងផ្សេងការប្រព្រឹត្តបែបអមនុស្សធម៌ឬការបន្ទាបបន្ថោកនិងការប្រើប្រាស់សិទ្ធិរស់រានមានជីវិតនិងការការរំលោភបំពានសិទ្ធិសុខភាពដែលកើតឡើង ទាំងជាបបហេតុនិងផលវិបាកនៃការរដ្ឋបတ်និងការដកហូតសេរីភាព Mm-hmm. គាត់បានសង្កត់ធ្ងន់ថាសម្រាប់សិទ្ធិទទួលបាន សុខភាពនៅមន្ទីរឃុំឃាំងមណ្ឌលថែទាំសុខភាពនិងទំនិញសេវាត្រូវមានអាចប្រើប្រាស់បាននឹងមានគុណភាពល្អមិនតែប៉ុណ្ណោះអ្នករាយការណ៍ពិសេសបានស្នើឲ្យរដ្ឋទាំងឡាយថាត្រូវអនុវត្តបានពេញលេញនិងអនុវត្តតាមវិធាន Nelson Mandela Nelson Mandela Rule ជាពិសេសពាក់ព័ន្ធទៅនឹងការផ្ដល់ថែទាំសុខភាពនៅក្នុងពន្ធនាគារនេះ និយាយដាច់ដោយឡែកតែរឿងករណីដែលមានជាប់ពាក់ព័ន្ធពន្ធនាគារហើយមែនតែនកម្មពន្ធយើងអត់មាន ពាក់ព័ន្ធនៅក្នុងករណីនឹងប្រមាណទេអឺមានដែរប៉ុន្តែបានដូចថាផុតបាត់អស់ហើយហើយខ្ញុំគូណាចាប់អារម្មណ៍តទៅទៀតទៅគេចង់និយាយអំពីអឺ ចំណុចតងថាយើងចង់លើកករណីពិសេសពិសេសនៅ ក្នុង កិច្ចការអស់នឹងគឺបន្តពីខាងក្រោមមិញយើងនឹងអាខាងលើមិញនឹងខ្ញុំងាគិតថាយើងមិនចាំបាច់បញ្ជាក់ឲ្យវែងឆ្ងាយទេណាស់ទេបន្តពីខាងក្រោមបាន យើង គិតថាវាមាន ចំណុចសំខាន់ គេនិយាយថាម្យ៉ាងវិញទៀតយើងខ្ញុំសូមបញ្ជាក់សារទៅថ្មីអំពីសេចក្តីយោងទៅនឹងមតិទូទៅលេខ14នៃគណៈកម្មការគណៈកម្មាធិការស្តីអំពីសិទ្ធិសេដ្ឋកិច្ចគមកិច្ចនិងវប្បធម៌ដែលបញ្ជាក់ថាសិទ្ធិទទួលបានសុខភាពមាននៅធៀបសំពាក់ព័ន្ធគ្នាទៅវិញទៅមកសំខាន់ៗដូចតទៅនេះវត្តមានលទ្ធភាពក្នុងការទទួលបាន ភាពអាចទទួលបានយកភាពអាចទទួលយកបាន និងគុណភាពនៃសេវា GC 14កថាខណ្ឌ12ជាពិសេសយើងខ្ញុំសូមសង្កត់ធ្ងន់ថាភាពផ្សំនៃលទ្ធភាពក្នុងការទទួល បានសេវាសុខភាពនេះដែល ជាផ្នែកមួយនៃការទទួលបានសេវាដោយគ្មានការរើសអើងនិងទទួលបានដោយផ្ទាល់ក្នុងចំណោមផ្នែកដទៃទៀតអឺជាទូទៅអឺកិច្ចការទាំងប្រមាណដែលបានរៀបរាប់មកហ្នឹងជាត្រួសត្រាស់ហ្នឹងអឺគឺគេបូកផ្សំ ឲ្យរដ្ឋាភិបាលនឹងឆ្លើយឲ្យដោយផ្អែកយោងទៅលើកិច្ចការទាំងនឹងយើងចង់សង្កត់ធ្ងន់តែ ចំណុចដែលពាក់ព័ន្ធទៅដល់យុវជនយើងនឹងបច្ចុប្បន្នខ្ញុំណាសូមលងចូលទៅទំព័រទៅជា24ណា24យើង ចូលទៅ ក្នុងរបាយការណ៍នៃក្រមប្រឹក្សាសិទ្ធិមនុស្ស ចូលទៅក្នុងទំព័រទី24ហើយមើលនៅ ក្នុងចំណុចខាងក្រោមបាទឃ្លាខាងក្រោមផុតបងគ្រូដូចនៅ ក្នុងបាយការដែលរីកាទៅកាន់ក្រមប្រឹក្សាសធិមនុស្សណាស្ដីពីវិស័យវិស័យអប់រំវិស័យវិស័យវប្បធម៌និងសិទ្ធិអប់រំ ដែលអ្នកស្រីរាយការណ៍ពិសេសផ្នែកសិទ្ធិអប់រំរំលឹកឲ្យរដ្ឋនិងទូអង្គដទៃទៀតត្រូវទទួលស្គាល់ថាភាពចម្រុះនៃវប្បធម៌គឺជាចរិតលក្ខណៈជាមូលដ្ឋានគ្រឹះនៃសង្គមបច្ចុប្បន្នព្រះអង្គគ្រូមើលចំណុចទៅនឹង យើងមើលឃើញថាអត្តន័យដែលគេបញ្ជាក់ទៅនឹងវាសំខាន់ហ្មងបងគ្រូណាសំទោសណាអឺ គេរំលឹកថាខ្ញុំកណាសូមអានទៅនឹងម្ដងទៀតនៅ ក្នុងរបាយការណ៍ទៅកាន់ក្រមប្រឹក្សាសិទ្ធិមនុស្សស្ដីអំពីវិស័យវប្បធម៌នៃសិទ្ធិសិទ្ធិអប់រំអ្នកស្រីរាយការណ៍ពិសេសផ្នែកសិទ្ធិអប់រំរំលឹកឲ្យរដ្ឋនិងតួអង្គរដ្ឋីទៀតត្រូវទទួលស្គាល់ថាភាពចម្រុះនៃវប្បធម៌គឺជាចរិតលក្ខណៈជាមូលដ្ឋាន គ្រឹះនៃសង្គមបច្ចុប្បន្នដែលត្រូវយកចិត្តទុកដាក់ ដូច្នេះយើងនឹងត្រូវគោរពឲ្យបាន គ្រប់កម្រិតនៃប្រព័ន្ធអប់រំទាំងទាំងអប់រំក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធហើយអ្នកស្រីបានសង្កត់ធ្ងន់បន្ថែមទៀតអំពីសិទ្ធិរបស់ អ្នករៀនសូត្រដែលត្រូវទទួលបាន ការអប់រំស្របទៅតាមវប្បធម៌និងមានភាពពាក់ព័ន្ធនឹងតម្លៃរបស់ពួកគាត់អនុលោមតាមសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ អត់របស់អង្គការ UNESCO ស្ដីអំពីភាពចម្រុះនៃវប្បធម៌នឹងនៅក្នុងមាត្រាទី5សេចក្តីប្រកាសរបស់អង្គការ UNESCO មនុស្សគ្រប់គ្នាមានសិទ្ធិទទួលបានការអប់រំដែលមានគុណភាព និងប្រកបដាលដែលគេដែលគោរពពេញលេញទៅតាមអត្តសញ្ញាណវប្បធម៌របស់ពួកគេគុណឃើញឃើញគេបញ្ជាក់ណាគេថានឹងការបដោះបដាលដែលគោរពពេញលេញទៅតាមអត្តសញ្ញាណវប្បធម៌របស់ពួកគេ ចឹងអតសញ្ញាណវប្បធម៌របស់ខ្មែរក្រមគឺថាយើងមិនទាន់បានទទួលការគោរពយ៉ាងពេញលេញទេ យើងទទួលបានការគោរពមួយចំនួនពីអឺរយៈពេលកន្លងមកមុនមុននោះដល់ក្រោយមកគេចាប់ផ្ដើមបន្ថយ មានអេរិយាប័តបន្ថយបន្ថយការសិក្សា បន្ថយការសិក្សាបន្ថយការគ្រប់គ្រងផ្នែកការថែទាំសុខភាព ដោយគេផ្អែកទៅតាមដូចថារដ្ឋខ្វះលទ្ធភាពដើម្បីនឹងត្រួតត្រងនៅបញ្ហាសុខាភិបាលដូចជាឥឡូវនៅធានារ៉ាប់រងរបស់ប្រជាប្រដ្ឋខ្មែរក្រមយើងនឹងត្រូវបានកាត់ចោលណាកាត់កលទាំងអស់ឥឡូវហ្នឹងឯងគុណណា សូម្បីតែតាមខ្ញុំកណាសើបឲ្យច្បាស់លាស់ជាមួយនឹងបដិគុណអឺអង្គនៅវត្តពេជ្រណាកដែលដែលអឺអង្គជាគូសោតនៅក្នុងវត្តហ្នឹងបច្ចុប្បន្នលោកគ្រប់គ្រងការងារជំនួសដៃគុណយើងយើងណាណាដៃគុណយើងយើងសប្តាហ៍ថ្ងៃហ្នឹងថាវិការនៅក្នុងមន្ទីរពេទ្យទាំងអស់ហ្នឹងត្រូវព្យាបាលត្រូវថែទាំព្រះអង្គនៅមន្ទីរពេទ្យហ្នឹង គឺជាថាវិការដែលរៃអង្គាសពីប្រជាប្រដ្ឋខ្មែរទាំងអស់ក្នុងពេលដែល លោកបំរើការឲ្យរដ្ឋាភិបាលយួនបងគ្រូឃើញនោះសំបីតាតែមន្ត្រីសង្ឃហ្នឹងព្រះអង្គជាមន្ត្រីសង្ឃហ្នឹងក៏អត់បានទទួលការថែទាំដែល មិនបាច់បង់ថវិកាដែរគឺថាត្រូវតែបង់ថវិកាហើយថវិកាទាំងការរៀបចំអឺស្មាតោរៀបចំនៅអឺ កន្លែងបូជាសពរបស់ព្រះអង្គក្នុងថ្ងៃអនាគតនេះថាគេថាព្រះអង្គមិនអាចនឹងជាសះស្បើយបាននោះណាតាមផ្អែកទៅតាមសភាពជំងឺរបស់ព្រះអង្គហ្នឹងអញ្ចឹងខ្ញុំកណាពិនិត្យមើលហើយចង់ធ្វើការវិភាគហើយជំរាបនឹងប្រកេនជូនទៅប្រតិគុណគ្រប់ព្រះអង្គទាំងអស់ហើយនឹងប្រជាប្រដ្ឋរបស់យើងគឺថាគួរកប់3មានការពិចារណានៅក្នុងកិច្ចការអស់ហ្នឹង យើងទទួលបាននៅសេចក្តីថ្លៃថ្នូរតែក្នុងពេលណា ដែលយើងមានការសាមគ្គីគ្នាទេណាប្រសិនបើយើងមានការបែកបាក់សាមគ្គីគ្នាមិនចោះសម្រងគ្នាអឺមកក្រុមទៅរួមធ្វើការជាមួយគេដោយយើងយើងខ្លាចនៅការញុះញង់ហើយការយកទៅរៀន ការបំផិតភ័យមួយចំនួនហ្នឹងជាកម្មវិបាលក៏ដោយ ឲ្យជាមន្ត្រីសង្ឃដែលធ្វើការជាមួយគេទៅតាមរយៈពុទ្ធសាសនានឹងក៏ដោយអឺមន្ត្រីរាជការមួយចំនួន ដែល បម្រើការឲ្យគេទោះបីក្នុង លក្ខណៈណាក៏ដោយលក្ខណៈយករួចខ្លួនលក្ខណៈធ្វើមិនពេញមុខពេញការឬមួយក៏ថាធ្វើយ៉ាងសកម្មដើម្បីទទួលបានការពេញចិត្តពេញថ្លើមពីរដ្ឋាភិបាលយួននឹងក៏ដោយក៏អនាគត របស់ខ្លួននឹងគឺថាมันបានទទួលផលប្រយោជន៍ទេនឹងក៏គាត់សុំបញ្ជាក់ពីបញ្ហាអស់ហ្នឹងអឺងារត្រឡប់មកវិញអឺការឆ្លើយតបរដ្ឋាភិបាលវៀតណាមបច្ចុប្បន្នហ្នឹងអត់ទាន់មាន មកដល់អង្គការសហប្រជាជាតិទេមកដល់ special report ទេទេបន្ទាប់ពីនឹងនឹងមាន ការចូលទៅស្ដាប់បាយការណ៍នៅ ក្នុងខែ7 នៅខែ7ហ្នឹងលទ្ធផលនឹងមាន ហើយយើងរៀបចំក្រុមយុវជនដើម្បីទៅស្ដាប់របាយការណ៍ដែលអឺដាំស្នងការសិទ្ធិមនុស្សនៅនៅក្រុងសេណាវហ្នឹងអញ្ជើញរដ្ឋាភិបាលហ្នឹងទៅបំភ្លឺដោយផ្ទាល់មកអញ្ចឹងណាណាយើងដឹងថារដ្ឋាភិបាលវៀតណាម គឺមាន កៅអីអាសនៈនៅទីនោះដែរអញ្ចឹងមន្ត្រីនោះអង្គុយស្ដាប់គ្នាឯងព្រោះអ្នកដែលត្រូវឆ្លើយអំភ្លឺគឺជាគណៈប្រតិភូដែលមកពីក្នុងប្រទេសហើយមន្ត្រីដែលប្រចាំការនៅទីនោះគេមិនទទួលបន្ទុកដើម្បីឆ្លើយទេគឺគេជាសមាជិកណាចឹង គេនឹងស្ដាប់គ្នា គេ ហើយធ្វើការវិនិច្ឆ័យការការពារយ៉ាងណាយើងនឹងចូលទៅស្ដាប់នៅក្នុងខែ7ហ្នឹងយើងទទួលបានបាយការច្បាស់លាស់ ទន្ទឹមនឹងដែរបូកផ្សំជាមួយនឹងការ ខិតខំប្រឹងប្រែងបច្ចុប្បន្ននេះ យើងកំពុងរៀបចំអឺយុវជនយើង ត្រៀមចូលទៅចូលជំនុំនៅក្នុងពាក់កណ្ដាលខែ4ដល់នេះនៅឯទីក្រុងញូវយ៉កចឹងហ្នឹង UNPFII ណាស់ដែរសង្ឃឹមថាមានប្រសង់យើងនឹងបានចូលរួម ប្រសងនឹងប្រធានសំណាក់និស្សិតថាខ្មែរក្រមយើងនឹងមនវិសុកថៃមួយអង្គហើយកម្ពុជាមួយអង្គអឺតតីទៀតបំរុងថាប្រម៉ែប្រមូលប្រសង់ថែមខ្លះទៀតប៉ុន្តែយើងចាំមើលទៅតាមលទ្ធភាពដែលលោកអាចមុនមកបានដោយយ៉ាងណាយ៉ាងណាហើយយើងមិនទាន់បញ្ចេញព្រានាមលោកទេហើយនឹងយុវជនយើងនៅទីនេះ ពុងត្រៀមវឹកវើរៀបចំសមត្ថភាពរបស់ពួកគាត់ពិនិត្យមើលឯកសារប្រមាណមួយចំនួន កន្លងមកដែលគេអញ្ជើញប្រជាប្រដ្ឋយើង ទៅភិតភ័យសុទ្ធតែប្រជាប្រដ្ឋដែល បានចូលរួមនៅក្នុងកិច្ចការកាលពីថ្ងៃ8មីនាហ្នឹងគឺមានកោះអញ្ជើញយុវជនលោកតា និងស្ត្រីរបស់យើងជាច្រើន ដើម្បីទៅអំភ្លឺយើងបានផុសតាងច្រើន គឺផ្អែកទៅតាមលិខិតអញ្ជើញរបស់គេហ្នឹងគឺថាគេអញ្ជើញអ្នកណាដែលបានទៅចូលរួមនៅក្នុងទិវាអបអរសិទ្ធិនារីអន្តរជាតិនៅឯកាលនៅខេត្តប៉ែតប៉ែងនោះណាបើណាឃើញថាប្រតិកម្មផ្នែកខាង កម្មាភិបាលនៅឯខេត្តឃ្លាំងនឹងហាក់ដូចជាបញ្ចេញប្រតិកម្មខ្លាំងយើងសម័យមើលថានៅក្នុងខេត្តឃ្លាំងនឹងប្រហែលជាខកខិតខំប្រឹងធ្វើអឺបារម្ភដោយសារអឺអគ្គលេខាធិការបកនឹងមានតែសមាជិកភាពខ្មែរតែម្នាក់ទេអញ្ចឹងយើងគិតថា អាចនៅក្នុងអត្តន័យច្រើនយ៉ាងដែលគាត់ខំប៉ាំងធ្វើធ្វើបែបណាមិនដឹងទេប្រជាប្រដ្ឋយើងទទួលនៅការគេហៅទៅអញ្ជើញឲ្យខាត់បងពេលវេលាអឺមានការប្រួយបារម្ភខ្លះខ្លះដែរយើងទទួលបាននៅបាយការថា បងប្អូនយើងដែលត្រូវបានអញ្ជើញហ្នឹងអ្នកខ្លះថ្មីថ្មោងទេគាត់មិនដែលធ្លាប់ដែលបានអញ្ជើញបើអ្នកណាធ្លាប់បានអញ្ជើញច្រើនលើកច្រើនសារហើយវាជារឿងមួយថាគាត់ស៊ាំណាអាហ្នឹងហើយទោះបីយើងដឹងថាគេមិនធ្វើអីប៉ះពាល់ក៏ដោយក៏នេះចាត់ទុកថាជាការមួយរំខានហើយគាត់បំពេញទៅលើអឺការប្រកាសឲ្យ ឲ្យមានការអបអសាទរនៅទិវាហ្នឹងការប្រកាសឲ្យប្រជាពលរដ្ឋទូទៅ នៅលើសកលលោកមានសិទ្ធិពេញលេញមានចំណុចខ្លះថារឿងអស់ហ្នឹង មិនគួរមានបបោះទៅចូលរួមទេ វាខុសសាច់រឿងអីចឹងក៏ប៉ុន្តែមានការសម្លុត20ស្ត្រីមួយចំនួនដែលគាត់ចង់ទៅចូលរួមដែរ ហើយបំផិតបំភ័យគាត់មិនអោយគាត់ទៅគម្រាមបង្ហាញគាត់ ពីក្នុងផ្ទះដោយរូបភាពជាសម្លៀកបំពាក់មន្ត្រីហើយស្លៀកពាក់ជាស៊ីវិលទៅដើម្បីបំបត្តិផោះតាងកុំអោយយើងថតរូបថតអីទៅជាប់ឯកសន្តានមន្ត្រីរាជការណាទៅបម្រើការទៅបំពេញការងារអីចឹងណា បច្ចុប្បន្នហ្នឹងគេប្រើមធ្យោបាយសັບបែបសັບយ៉ាង ដើម្បីទប់ទល់ហើយទោះបីយ៉ាងណាក៏យើងដឹងថារដ្ឋអំណាចវៀតណាម កំពុងតែជាប់ផុងនៅក្នុងបញ្ហាឃ្លាំមើលដល់អញ្ចឹងទៅ មន្ត្រីរបស់គាត់នឹងទទួលបានការណែនាំមួយចំនួនគឺត្រូវប្រយ័ត្នប្រយែងខ្លួនអឺថា អ្នកណាដោះស្រាយផ្ទាល់ខ្លួនបានយ៉ាងណាដោះស្រាយទៅហើយបើសិនណាជាប់មានផោះតាំងខាងថ្នាក់លើប្រហែលជាมันអាចជួយបានទេ ប្រសិនបើមានការស្ដីបន្ទោសពីការចោតប្រកាន់អីធំធេងពី Human Rights Watch ឬមួយក៏មន្ត្រីសិទ្ធិមនុស្ស Special Reporter អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនឹងចាប់បាន នៅក្នុងកិច្ចការងារដែលប្រជាពលរដ្ឋយើងផ្ដល់ព័ត៌មានមកហើយសហព័ន្ធបញ្ជូននៅសំណុំរឿងនឹងឡើងទៅ ប្រសិនបើមានផុសតាងជាក់ស្ដែង យើង គិតថាមន្ត្រីដែលចោះទៅបំផិត20ប្រជាពលរដ្ឋនឹងប្រហែលជា ពិបាកកិច្ចខ្លួនដោយរដ្ឋអំណាចនឹងមិនអាចការពារបានទេ ហើយកន្លែងទួលនីតិរបស់ពួកគាត់នឹងគឺថា ត្រៀមចាំមានអ្នកផ្សេងដើម្បីចូលមកជំនួសពីព្រោះមនុស្សច្រើនការងារកន្លែងការងារមានតិចអញ្ចឹងម្នាក់ម្នាក់ធ្វើការត្រូវតែប្រយ័ត្នប្រយែងអញ្ចឹងខ្ញុំកណាប្រកេនប៉ុណ្ណឹងដោយថាអឺអ្វីអ្វីដែលយើងទទួលបានហើយយើងស៊ើបមើលយើងកំពុងតែពិនិត្យមើលនៅខ្ទង់ចិត្តសាស្ត្រខ្លះណាដែលអាច លើកជាគោលការណ៍ដើម្បីបញ្យល់បង្ហាញបន្ថែមទៅឲ្យប្រជាពលរដ្ឋយើងគឺជាផ្នែកនៃអឺរបៀបរបបនៃការតស៊ូមតិនឹងឲ្យសមស្របនឹងយើងទទួលបានពីការចូលរួមនៅសន្និសីទស្ដីអំពីអឺសិទ្ធិសេរីភាពនៃការអនុវត្តនៅ សេរីជំនឿហើយនឹងសាសនា របស់វិជាសាស្ត្ររៀងរៀងខ្លួន នៅតាមតំបន់ដែលមានការគៀបសង្កត់ យើងទទួលបានបទពិសោធន៍អំពីវាគ្មិនមួយចំនួនដែលគាត់ថ្លែងការមកហើយយ៉ាងណាក៏ដោយនៅក្នុងរយៈពេលមួយឆ្នាំហ្នឹងអឺការទៅចូលរួមទទួលបាននៅបទពិសោធន៍ផ្សេងផ្សេងដើម្បីបង្កើតជាអឺផែន ចិត្តសាស្ត្រម្យ៉ាងដើម្បីផ្ដល់ទៅឲ្យយុវជនរបស់យើងហើយនឹងប្រជា ប្រដ្ឋរបស់យើងប្រសង់របស់យើងរកវិធីទប់ទល់ជាមួយនឹងអត្តចរិតមិនព្រម ទទួល ស្គាល់នូវសិទ្ធិភាពផ្នែកខាងសេរីជំនឿផ្នែកខាងសិទ្ធិជនជាតិដើមហើយនឹងការគោរពនៅកម្មវិធីផ្សេងផ្សេងដែលទទួលបាន អំណាចអំពីអង្គការសហជីវជាតិបកគលទៅឲ្យ ប្រជាពលរដ្ឋស្រុតត្រង់អស់ទាំងនោះនឹងជាជនរងគ្រោះហ្នឹងយើងទទួលផែនប្រៀបអញ្ចឹងសួរថាគេលើកសំណួរថាហេតុអ្វីបានជាក្រមវេទិកានៃគណៈកម្មការអន្តរសាសនារបស់សហរដ្ឋអាមេរិកហ្នឹងនៅតែបន្តវិធានការទន់ភ្លន់ជាមួយនឹងក្រមប្រទេសមួយចំនួនក្រម ត្រីរាជការអាជ្ញាធរមួយចំនួនហើយបន្តប្រព្រឹត្តអំផិតភ័យទៅលើប្រជាប្រដ្ឋស្រុតត្រង់ហ្នឹងมันមានវិធានការតឹងតែងសម្រាប់ពួកនោះគឺថាយើងទទួលបាននៅការសារភាពថាកិច្ចការទាំងឡាយនៅលើ ពិភពលោកនេះកំពុងតែផ្ដោតខ្លាំងទៅ ទៅទៅចំណុចដែល មានការស្លាប់ព្រោះមានអ្នកកំពុងតែត្រូវគេសម្លាប់យ៉ាងរង្គាលនៅចំពោះមុខហើយហានិភ័យនៃការអត់ឃ្លានរបស់ប្រជាពលរដ្ឋជនភៀសខ្លួន ជាច្រើនផ្នែកខាងទ្វីបអឺរ៉ុបផ្នែកខាងសង្គ្រាមថ្មីថ្មីហ្នឹងជនភៀសខ្លួនយើងមើលឃើញហូរចូលទៅខាង តំបន់ក្រមប្រទេសនៃសហគមន៍អឺរ៉ុបនឹងវារាប់លានអ្នកនឹងច្រើនមាសហើយមាសហើយជាបន្ទុកដ៏ធ្ងន់បំផុត របស់អង្គការសហប្រជាជាតិដែលត្រូវដោះស្រាយទៅដល់ស្បៀងអាហារផងទីលំនៅផងហើយណាមួយទៀតធាតអាកាសនឹងនៅតិចនៅឡើយអញ្ចឹងបងគ្រូបាទដល់តែអញ្ចឹងទៅសេចក្តីសារភាពអស់ទាំងនោះ យើងក៏អាចយល់បាន ថា បន្ទុករបស់ ពិភពលោកបច្ចុប្បន្នហ្នឹងកំពុងតែធ្ងន់ធ្ងរមែនទែនហើយយើងជឿដែរថាសេដ្ឋកិច្ចនៅខាងតំបន់ប្រទេស ក្រមប្រទេសនៅអាស៊ីហ្នឹងអាចនឹងជួបបញ្ហាខ្លះខ្លះអឺដែលជាជាគេហៅថាចំហាយនៃសង្គ្រាមរបស់ប្រទេសរុស្ស៊ីហើយនឹងអ៊ុក្រែនហ្នឹងណាសូមប្រកេនប៉ុណ្្នឹងសិនបងគ្រូអូខេអរគុណណាស់ទាំង ចំពោះការបកស្រាយនិងបញ្យោខ្លះខ្លះពាក់ព័ន្ធទៅក្នុងបកសម្ព័ន្ធហើយនឹងរបាយការណ៍ខ្លះខ្លះដែលរដ្ឋាភិបាលយួនមិនទាន់បានឆ្លើយតបទៅក្នុងរបាយការណ៍អង្គការសហជីវជាតិបានចោទសួរនៅឡើយឥឡូវបានជួបតាំងទីសិនដើម្បីឲ្យគុណចាស់សម្រាប់បន្តិចសិនអឺណាទាំងបើយើង ស្ដាប់ទៅតាមរបាយការណ៍ឬក៏សេចក្តីរាប់រៀបរាប់អរគុណចាស់មិញមិញយើងឃើញថា ពលរដ្ឋរបស់យើងហាក់ដូចជាគាត់មានការក្លាហាន ហើយគាត់ចូលរួម ក្នុងសិទ្ធិអានីអន្តរជាតិហ្នឹងពួកគាត់ណាហាក់ដូចជាមានទឹកចិត្តផុសផុលប៉ុន្តែ ពួកនោះហាក់ដូចជាមិនដូចគាត់ចាប់បានលើកឡើងពាក់អាវដូចជាអាវស៊ីវិលមិនហ៊ានពាក់អាវជាលក្ខណៈជានគរបាល ឬក៏ជាប៉ូលីសនៅឡើយទេតើអាហ្នឹងវាឆ្លោះបញ្ចាំងពីការមិនហ៊ានចេញមុខទៅលើការបង្ក្រាបនោះធ្វើអង្គចាំឲ្យលើកឡើងមកអាចប៉ះពាល់ទៅក្នុងការសំណួរគេសួរថាបើសិនជាមានឯកសារផោះតាងទៀតធ្វើឲ្យអាថ្នាក់លើ មានភាពអាម៉ាស់អញ្ចឹងគុណមាននៅក្នុង ពិភពលោកនេះយើងមើលឲ្យត្រង់ត្រេធំតិចយើងបើកពលាធំតិចធំធេងជាងតិចឃើញថាពិភពលោកហ្នឹង អាមេរិកកាំងគឺជាប្រទេសមួយដែលមានការគ្រប់គ្រងពីប្រទេសទាំងជាង200ប្រទេសនៅក្នុងពិភពលោកហ្នឹងគឺទទួលស្គាល់អាមេរិកកាំងគឺជាប្រទេសមួយដែលមហាអំណាចពិភពលោកតែម្ដងហើយគាត់តែងតែជិញជាសកម្មភាពបញ្ជូនឯកទេសអ្នកជំនាញរបស់គាត់នឹងទៅគ្រប់ទិសទីទាំងអស់មិនមែនតែនិយាយចំពោះខ្មែរកម្ពុជាក្រមតែដោយឡែកទឹកដីវៀតណាមនោះទេ មានន័យថានៅលើពិភពលោកនឹងមានបណ្ដាញក្រុមអង្គការសង្គមស៊ីវិលរបស់សហរដ្ឋអាមេរិកនឹងតែងតែបញ្ជូនភ្នាក់ងារ ស៊ើបអង្កេតប្រាក់ងារទទួលបន្ទុកកិច្ចការងារផ្សេងផ្សេងទៀតរបស់សហរដ្ឋអាមេរិកទាំងតគ្រប់ប្រទេសទាំងអស់អញ្ចឹងយួនគេមានការងារទទួលស្គាល់ហើយក៏បានចំណុចទាំងអស់ហ្នឹងពីអង្គការសហជីវជាតិមកអំពីយួនក៏មានកៅអីអង្គុយនៅក្នុងឆាកអន្តរជាតិនៅក្នុងកៅអីអង្គការសហជីវជាតិមួយដែរអញ្ចឹងចំណុចដែលយួនទទួលបានហ្នឹងគឺថាវាជិញពីការងារណែនាំរបស់ប្រទេសធំហ្នឹងគឺជាសហរដ្ឋអាមេរិកទាំងឯងតែងតែតម្រូវឲ្យយួនធ្វើទៅតាមសិទ្ធិ របស់អង្គការសហជីវជាតិគេតម្រូវជីងឲ្យធ្វើក៏ប៉ុន្តែបើយួនមានការងារអឺធ្វើអីមិនទៅតាមស្តង់ដារមិនទៅតាមលំនាំរបស់អាមេរិកទេតែងតែកោផ្នែកងារគេនឹងទៅតាមដានស៊ើបអង្កេតដូចជាពេលវេលាកន្លងមកហើយប្រហែលខែកន្លងមកហើយហ្នឹងក្រោយពីពេលសហព័ន្ធយើងបាន រាយការណ៍ទៅអង្គការសហជីវជាតិស្ដីពីសិទ្ធិមនុស្សថានៅកម្ពុជាក្រមមិនមែនដោយជួនរាយការណ៍នឹងទេមានការបង្កប់នៅអត្ថន័យមួយចំនួនហ្នឹងគឺថាកុហកអង្គការសហជីវជាតិជាច្រើននៅចំណុចមួយចំនួនដែលមិនគោរពសិទ្ធិមនុស្សហ្នឹងគ្រប់គ្រាន់ទេអញ្ចឹងក៏បានគេបញ្ជូនឯកទេសមួយចំនួនមួយផ្នែកទៅស៊ើបអង្កេតមិនត្រឹមតែស៊ើបអង្កេតទេគេថែមទាំងទៅដល់ចំពោះមុខនឹងយួនតែម្ដងមួយទៀត គេទៅសួរដល់អ្នកដែលរួងគ្រោះតែម្ដងជាពិសេសមានខ្មែរកម្ពុជាក្រមយុវជនជាដើមហ្នឹងថាតើមានពេកពិតហ្នឹងមានគំនិតធ្វើយ៉ាងណា ហើយការងារដែលខ្លួនធ្វើនឹងធ្វើយ៉ាងម៉េចបានទៅជាវៀតណាមនឹងគៀបសង្កប់រដ្ឋថៃបើវៀតណាមមិនអោយអាសំលេងនឹងរីកចម្រើនទៅបាន ហើយទៅវាប៉ះពាល់ដល់យ៉ាងម៉េចដែរដល់អាចច្បាប់របស់រដ្ឋវៀតណាមនឹងនឹងច្បាប់អន្តរជាតិគេសិក្សាអស់ហើយគេមើលឃើញថាវៀតណាមមានការ អឺมันយកចាត់ទុកដាក់នៅលើចំណុចអស់ទាំងហ្នឹងមែនធ្វើឲ្យពិភពលោកហ្នឹងគេបានដាក់វៀតណាមចូលទៅបញ្ជីខ្លំមើលជារៀងរាល់ឆ្នាំកន្លងកន្លងមកហើយហ្នឹងគេដាក់វៀតណាមឲ្យចូលទៅក្នុងបញ្ជីស្ថិតនៅក្នុងបញ្ជីខ្លំមើលហ្នឹងកាលណា គេដាក់ប្រទេសមួយចូលនៅក្នុងបញ្ជីមួយដែលហៅថាបញ្ជីខ្លំមើលមានន័យថាប្រទេសហ្នឹងมันគ្រប់សិទ្ធិមនុស្សហ្នឹងគ្រប់គ្រាន់ទេអញ្ចឹងវៀតណាមពេលដែលគេដាក់ចូលក្នុង បញ្ជីហ្នឹងគេមានដាក់ cost មួយចំនួនឲ្យវៀតណាមទៅធ្វើហើយហើយបើវៀតណាមមិនធ្វើទេថែមទាំងលួចខុកខិតជាមួយអាជ្ញាធរដែនដីមួយចំនួនហ្នឹងទៅធ្វើការងារគៀបសង្កត់គម្រាមកំហែងដល់ប្រជាជន ខ្មែរក្រមដែលជាប្រជាជន កំពុងជួយ លើកតម្កើងសិទ្ធិមនុស្សនៅកម្ពុជាក្រមនឹងទៀតសោតបើជិញជារូបរាងមកពិតមាន ពិតប្រកបថាអ្នកនឹងជាកម្មវិបាលជាអាជ្ញាធរដែនដីពាក់អាវកោឯក ឯកសន្តានត្រឹមត្រូវទៅវាខុសច្បាប់ជាមួយនឹងអង្គការសហជីវជាតិហើយគេណែនាំឲ្យវៀតណាមហ្នឹងត្រូវតែការពារសិទ្ធិមនុស្សហ្នឹងត្រូវតែធ្វើល្អចំពោះជនដែលកំពុងតែបង្កើនសិទ្ធិមនុស្សនៅកម្ពុជាក្រមបែរទៅមិនបែរទៅជាមិនធ្វើទៅជាធ្វើការគៀបសង្កត់ទៅវិញគម្រាមកំហែងហើយជីងមុខទៀតអាហ្នឹងជាការងារមួយត្រូវតែទទួលស្គាល់ថាវៀតណាមឆ្លើយតបនៅរបាយការណ៍គេនឹងមិនតាន់សមស្របទេអ្នកឯងថាអញ្ចេះប៉ុន្តែអ្នកឯងនៅតែឆ្លៀតឱកាស ខ្មែរក្រមស្រូតត្រង់មិនមានការចេះដឹងអំពីច្បាប់គ្រប់គ្រាន់បែរទៅតែឯងលួចលះទៅធ្វើការងារគៀបសង្កត់ផ្លូវចិត្តគម្រាមកំហែងផ្លូវសិទ្ធិមនុស្សទាំងដើមនឹងមិនអោយគ្នាធ្វើតទៅទៀតអញ្ចឹងចំណុចអស់ទាំងហ្នឹងធ្វើឲ្យយួននឹងមិនហ៊ានជីងមុខឲ្យពេញជាលក្ខណៈរូបរូបសម្បត្តិនឹងឲ្យគ្រប់គ្រាន់ជាអាជ្ញាធរដែនដីឬក៏នគរបាលអីទេអញ្ចឹងជីងជាផែនការហ្នឹងគឺថាមិនមែនថាថ្នាក់លើមិនដឹងថាពួកអាជ្ញាធរដែនដីធ្វើទេ ប៉ុន្តែគេឲ្យធ្វើក្នុងរូបភាពមួយខ្លែងបន្លំថាបើមាន ការគេថាអត់ហ្នឹងជាមនុស្សនៅក្នុងភូមិស្រុកឯជាមួយគ្នា ទេប៉ុន្តែគេឆ្លៀតឱកាសគេមកប្រាប់អីយើងអញ្ចឹងទេគេមិនមានមកហាវក៏ហាវអីធួនធោទេអាហ្នឹងជាការងារគេទុកពេលវេលាចុងក្រោយគេទៅដំណោះស្រាយជាមួយនឹងរដ្ឋាភិបាល គ្នាគេផង ហើយគេបញ្ជូនជាសារដើម្បីឡើងទៅអង្គការសហជីវជាតិចំពោះមុខជាមួយនឹងមហាប្រទេសទាំងឡាយហ្នឹងគាត់មានឱកាសគាត់ដោះស្រាយអាហ្នឹងជាចំណុចយួនគេធ្វើអញ្ចឹងប៉ុន្តែចំណុចខ្ញុំកណាមើលឃើញហ្នឹងយួនមិនត្រឹមតែលាក់បាំងជាមួយនឹងអង្គការសហជីវជាតិនៅចំណុចមួយចំនួន ដែលយើងលើកឡើងហ្នឹងទេ ថែមទាំងចំណុចជាច្រើនទៀតដែលយួនមិនបានរាយការណ៍ឲ្យច្បាស់លាស់ទៅតាម ច្បាប់សិទ្ធិមនុស្សអន្តរជាតិហ្នឹងដូចជា8មីនាហ្នឹង8មីនាយួនមានបើកឲ្យសិទ្ធយួនមួយចំនួនធ្វើបានមានជនជាតិយួនក៏ធ្វើ8មីនាហ្នឹងដែរខ្ញុំមើលឃើញតាមបណ្ដាញសង្គម Facebook អីជាដើមហ្នឹងមានជនជាតិយួនមានប្រពធ្វើខ្លះដែរប៉ុន្តែมันបានឃើញរដ្ឋអំណាចយួនហ្នឹងក៏ហៅប្រជាជនយួនហ្នឹងទៅសួរអីទេ បែរទៅជា ខ្មែរក្រមដោយឡែកគាត់ធ្វើការងារលើកដំកើងសិទ្ធិមនុស្សស្ត្រីហ្នឹងដូចគ្នាដែរ ប៉ុន្តែបែរទៅជាយួននឹងហាវក៏ហាវប្រជាពលរដ្ឋខ្មែរមិនត្រឹមតែថាប្រជាពលរដ្ឋខ្មែរជាប្រុសនឹងទេដែលទៅចូលរួមមិនត្រឹមត្រូវខុសច្បាប់ជាមួយនឹងអាថ្ងៃសិទ្ធិនារីនោះសូម្បីនារីក៏ទៅចូលរួមក៏ត្រូវបានក៏ហាវដែរនឹងជាចំណុចមួយយួនធ្វើបំពេញទៅលើច្បាប់ អន្តរជាតិផងថែមទាំងបំពេញទៅគោលការណ៍របស់ច្បាប់រដ្ឋនឹងផងដែលបើសិទ្ធឲ្យប្រជាជនខ្លួនឯងធ្វើបានប៉ុន្តែប្រជាជនអ្នកដទៃគេធ្វើមិនបានអញ្ចឹងមានន័យថាសិទ្ធស្មារភាពគ្នា ដែលយួនជីងគោលការណ៍ថា វៀតណាមឡាម៉ោកហ្នឹងវាអត់តន់ត្រូវទេ វាអត់តន់ត្រូវថាប្រជាជនវៀតណាមទាំងអស់ហ្នឹងមាន54ជាតិហ្នឹងជាសាសជាតិតែមួយវាអត់តន់ត្រូវទេបើចង់ត្រូវមែនលូត្រាតែយួនធ្វើអីបានខ្មែរក្រមក៏ធ្វើបានម៉ុងតៃណាក៏ធ្វើបានដែរបានវាត្រឹមត្រូវទៅតាមគោលការណ៍របស់រដ្ឋរដ្ឋអំណាចប្រទេសវៀតណាមហ្នឹងដាក់ចេញមកអញ្ចឹងពេលដែលយើងមើលឃើញចំណុចអស់ទាំងហ្នឹងឃើញថាយួននៅ តែលាក់បាំងជាមួយនឹងសក្តីប្រកាសរបស់អង្គការសហជីវជាតិតម្រូវរបស់ Harry Potter ហ្នឹងគេឲ្យធ្វើ ហើយជាមួយនឹងអង្គការសិទ្ធិមនុស្សអន្តរជាតិហ្នឹងបានបានបញ្ជូនឲ្យរដ្ឋាភិបាលវៀតណាមហ្នឹងទៅជួយ បំពេញការងារទាំងអស់ហ្នឹងបែរទៅជាមិនធ្វើហើយថែមទាំងលួចបន្លំនៅក្នុងការងារគៀបរដ្ឋបတ်ហ្នឹងតទៅទៀតមកអំពីយើងសួរវិញថាសំណួរសួរថាតើវៀតណាមហ្នឹងធ្វើកិច្ចការងារទាំងអស់ហ្នឹងដើម្បីអីមកអំពីការងារទាំងអស់ហ្នឹងគាត់មើលឃើញថាខ្មែរក្រមយើងជាម្ចាស់ទឹកដីពិតប្រាកដបើកាលណាវាមិនធ្វើអីសោះ ហើយយើងចេះតែកើនឡើងនៅកិច្ចការងារទៀមទានអ្វីមួយវាត្រូវតែមានការហានិភ័យចំពោះវាទៅដោះស្រាយបញ្ហាអញ្ចឹងយួនអត់ចង់ដោះស្រាយបញ្ហាចំពោះមុខនេះដែលពាក់ព័ន្ធជាមួយនឹងសិទ្ធិមនុស្សពាក់ព័ន្ធជាមួយនឹងជនជាតិដើមពាក់ព័ន្ធជាមួយនឹងការថែទាំសុខកភាព នានាជាដើមមានរឿងជាច្រើនទៀតដែល reporter នឹងគេបាននិយាយមកនៅក្នុងឯកសារទាំងអស់នេះយួនមិនអាចឆ្លើយបានវាអាស្រ័យការពាក់ព័ន្ធនៅក្នុងបច្ចុប្បន្នយួនដោះស្រាយមិនចេញ បើកាលណាចង់ដោះស្រាយបញ្ហានៅចម្លើយអស់ទាំងហ្នឹងទោះតែដោះស្រាយបញ្ហាចំពោះមុខហើយបើកិច្ចការងារចំពោះមុខដោះស្រាយមិនចេញសួរថាមានឯកសារអ្វីទៅឆ្លើយជាមួយអង្គការសហជីវជាតិនៅចម្លើយនៃ reporter ទាំងអស់នឹងសំណួរហ្នឹងចេញមកអញ្ចឹងយួនមិនត្រឹមតែធ្វើមិនបានប៉ុន្តែកលៃមនុស្សមួយចំនួនទៅធ្វើការគៀមសង្កត់ឲ្យអ្នកឯងនឹងទ្រោមចោះមានន័យថាការងារសប្តាហ៍នេះយួនមានតែធ្វើវិធីសាស្ត្រមួយគត់គឺធ្វើការងារគៀមសង្កត់យ៉ាងណាឲ្យខ្មែរក្រមទល់ច្រក มันអាចធ្វើឲ្យបានជាពិសេសយើងមើលយុវជនសប្តាហ៍យើងចូលជ្រៅជាងហ្នឹងបន្តិចយុវជនសប្តាហ៍យុវជនណាមួយដែលសកម្មក្នុងការងារទាមទារពីសិទ្ធិមនុស្សយុវជនហ្នឹងមិនត្រូវបានរដ្ឋអំណាចហ្នឹងឲ្យប្រគល់ឲ្យការងារធ្វើដើម្បីចិញ្ចឹមជីវិតទេមានកម្រៃដើម្បីចិញ្ចឹមជីវិតទេมันត្រឹមតែប៉ុណ្ណោះទៀតសោតគាត់ទៅរកការងារបានខ្លួនឯងធ្វើហើយយុវជនហ្នឹងត្រូវបានរដ្ឋអំណាចហ្នឹងអាជ្ញាធរដែនដីហ្នឹងទៅខុកខិតជាមួយនឹងក្រុមក្រុមហ៊ុននានាហ្នឹងឲ្យបន្ទោសបង្អាក់ឲ្យឈប់សម្រាប់ការងារហ្នឹងទៅទៀត នឹងជាវិធីសាស្ត្ររបស់យួន គេធ្វើដើម្បីធ្វើឲ្យអាអតិពលរបស់ខ្មែរក្រមធ្លាក់ចុះចំណុចហ្នឹងហើយដែលយើង គួររំលឹកដល់យុវជនយើងថា ទីណាមានការគៀនសង្កត់យ៉ាងខ្លាំងទីនោះហើយដែលជាចំណុចដែលយើងធ្វើត្រូវអញ្ចឹងយើងមិនត្រូវលះបង់ ដោយសារយើងមានការ ខ្វះខាតមួយចំនួន នៅ ចំណុចថាវិការឬក៏ការងារដែលយើងត្រូវបាត់បង់ហើយយើងបោះបង់ការងារជាតិចោលទេ ការងារទាំងអស់ហ្នឹងហើយដែលជាការងារដែលយើងកំពុងធ្វើត្រូវយួនកំពុងមិនចង់ឲ្យយើងធ្វើអញ្ចឹងចំណុចដែលយើងមើលឃើញហ្នឹងមានតែយើងនៅក្រៅស្រុកទេមើលឃើញចំណុចដែលយើងធ្វើយុវជនយើងធ្វើត្រូវហើយយួនកំពុងតែបិទបាំងមិនចង់ឲ្យយើងធ្វើក៏ប៉ុន្តែយួនគ្មានវិធីសាស្ត្រណាក្រៅវិធីសាស្ត្របន្លំខ្លួនដើម្បីទៅបញ្ញាអារម្មណ៍ឲ្យយើងអឺបំផិតបំភ័យយើងទេបើសិនតែជិញមុខទៅប៉ះពាល់ជាមួយនឹងអារម្មណ៍ប្រទេសជាតិនិងរដ្ឋាភិបាលអន្តរជាតិ ហើយបើថាមិនធ្វើខ្មែរក្រមនឹងក្រោកឡើងអញ្ចឹងវាជាចំណុចមួយខ្មែរក្រមយើងត្រូវតែឆ្លៀតឱកាសកន្លែងណាដែលយើងដួលត្រូវតែងើបឡើងកន្លែងនោះអញ្ចឹងយួនមកធ្វើយើងដួលកន្លែងនេះយើងត្រូវតែងើបឡើងកន្លែងហ្នឹងអញ្ចឹងទីណាមានការគៀនសង្កត់ទីនោះហើយដែលជាជោគជ័យរបស់យើងហើយបើយើងមិនធ្វើពេលហ្នឹងទេយើងអត់មានឱកាសណាពេលណាសម្រាប់គេបើកឱកាសឲ្យយើងធ្វើទៀតទេឱកាសពេលដែលគេកំពុងគៀនសង្កត់យួនហ្នឹងហើយដែលជាពេលឱកាស សម្រាប់យើងតតាំងទៀមទានៅសិទ្ធអ្វីដែលយើងបាត់បង់ហ្នឹងជាចំណុចខ្ញុំយើងខ្លីប៉ុណ្ណឹងសិនអរគុណតាំងបានលើកឡើងហ្នឹងហាក់ដូចជាធ្វើឲ្យមានការចាប់អារម្មណ៍ដែរត្រង់ចំណុចដែលធ្វើឲ្យបាត់បង់ការងារដល់យុវជនទៅគុណចាស់ឆ្លើយតបយ៉ាងណាចំពោះបងតាំងលើកឡើងបាញ់មិញត្រង់ចំណុចដែលថាពលរដ្ឋរបស់យើងមានការតស៊ូវារឹតតែបន្តឹងរឹតតែគៀបសង្កត់គៀបសង្កត់ថែមទាំងដក ការងាររបស់យុវជនរបស់យើងដូចជាវាងអីយានយ៉ាញ់មានវាងយ៉ាញ់មានវាងដល់អស់ការងារធ្វើឯគ្នាក៏កូនកំព្រាទៀតវាបាត់ទាំងការងារបាត់ទាំងសិទ្ធិរស់នៅអត់អត់សូវអត់សូវបានល្អប្រសើរទៀតគៀបសង្កត់ហៅរហូតចឹងតើគុណចាស់មានការឆ្លើយតបយ៉ាងណាចំពោះបញ្ហានោះទៀតអឺឥឡូវរឿងហ្នឹង គឺជារឿងដែលរំលោភបំពាន ទៅលើសិទ្ធិសេរីភាពពេញទីហើយអញ្ចឹងណាបងគ្រូណាទេអឺយើងរំពឹងហេតុផលផ្សេងផ្សេងទាំងអស់ដែលយុវជនយើងនឹងទៅសរសេរលិខិតបណ្ដឹងណាណាលិខិតបណ្ដឹងប៉ុន្តែមុននឹងមាន លិខិតបណ្ដឹងអឺគូកប3មានផោះតាងមួយចំនួន ដែលយើងទៅសុំការងារនៅកន្លែងណាធ្វើឬមួយក៏ការបញ្ឈប់តែខ្ញុំគណៈមិនមិនរំពឹងថា ការបញ្ឈប់ការងារហ្នឹងគេមានចេញលិខិតស្នាមឲ្យទេគេអត់ចេញទេព្រោះយើងដឹងថាគេព្យាយាមបំបត្តិផោះតាងទាំងគេទៅបំផិត20ទៅបង្ក្រាបឲ្យម្ចាស់សម័យដែល ទៅទៅផ្ដល់ការងារឲ្យយុវជនប្រជាប្រដ្ឋរបស់យើងទាំងប្រមាណហ្នឹងក៏គេនិយាយជាពាក្យទៅទេបងគ្រូណាដូចជាអ្នកនាងសុងចិន្តានឹងជាដើមទៅប្រាប់ម្ចាស់តែគាត់ធ្វើការហ្នឹងគឺថាកំអយយកគាត់ធ្វើការទៀតអញ្ចឹងហើយវាអត់មានផោះតាងទេវាអត់មានផោះតាងជាលិខិតឆ្នាំដូចយើងនៅនេះអញ្ចឹងទៅ គេចង់ឲ្យយើងឈប់ពីការងារគេមាន lay off ជាខិតស្នាមអីគេឲ្យយើងដឹងមុនដឹងមុនប្រទេសដែលមានសិទ្ធិសេរីភាពអញ្ចឹងគេបង្ហាញហ្នឹងគេអត់មានលក្ខលៀមអញ្ចឹងទេប៉ុន្តែជាទូទៅ នៅ ក្នុងប្រទេសកុំនេះវាអត់មាន បន្សល់នៅផោះតាងគាត់ថាយ៉ាងណាក៏ដោយសម័យខ្លួនហ្នឹងសរសេរជាលិខិតមកកើតទុកសោកចិត្តនៅក្នុងពាក្យបណ្ដឹងរបស់ខ្លួន មានថ្ងៃខែត្រឹមត្រូវក្រុមហ៊ុនណា ដែលខ្លួនទៅធ្វើការអញ្ចឹងហើយម្ចាស់នឹងឈ្មោះអីហើយគេនិយាយយ៉ាងណាគឺថារាយរាប់ជាសាច់រឿងណាសរសេរជាសាច់រឿងហ្នឹងបាយការផ្ដាល់មកឲ្យចុះហត្ថលេខាហើយសូមពឹងឲ្យសហព័ន្ធផ្នែកកម្មជាក្រមហ្នឹងជួយ នាំរឿងទៅផងហ្នឹងបញ្ជាក់អញ្ចឹងហើយយើងធ្វើការតាក់ទងដើម្បីទទួលបានព័ត៌មានសំខាន់ ដោយហេតុថាវាបណ្ដឹងទាំងអស់មុននឹងយើង ធ្វើរបាយការណ៍ទៅជាទូទៅរបាយការណ៍យើងទៅនឹងគឺជាពាក្យបណ្ដឹងហើយណាបាយការណ៍ទៅ special reporter ទៅ human rights council ស្ដីពីការគៀបសង្កត់តាមសិទ្ធិស្មារតីដោយមិនមានផោះតាងបន្សល់មកឲ្យយើងហើយអានោះធ្លាក់ទៅក្នុងការងារដែលគេចោទប្រកាន់ថារដ្ឋនៃវៀតណាមនេះធ្វើការសងសឹក អញ្ចឹងបងគ្រូអញ្ចឹងដល់ធ្វើការសងសឹកទៅទោសរបស់ប្រទេសហ្នឹងវាកាន់តែសង្កត់បន្ថែមជាន់ថែមថែមទៅរដ្ឋវៀតណាមអឺប្រហែលជាមិនប្រថុយជាមួយនឹងការបាត់បង់សេដ្ឋកិច្ចក្នុងថ្ងៃអនាគតទេព្រោះប្រទេសគាត់គាត់ចង់បានមុខមាត់យើង ដឹង ថារដ្ឋវៀតណាមនឹងចង់បានមុខមាត់ណាស់រដ្ឋថៃបាលយួននេះ ខំប្រឹងបោកប្រាស់គេនៅលើសកលលោកហ្នឹងការបោកប្រាស់របស់គេរបស់រដ្ឋវៀតណាមមកលើសកលលោកហ្នឹងតាំងពីយួនសេរីយួនគុំនេះតាំងពីសម័យសង្គ្រាមជាមួយនឹងសេរីហ៊ុនគុំនេះមកហ្នឹងគឺថាបោកប្រាស់គេតរហូតហ្នឹងអញ្ចឹងគេដឹងគ្រាន់តែល្បិចបោកហ្នឹងចាប់ផោះតាំងវាអត់បានបងគ្រូយើងធ្លាប់មើលនៅក្នុងរឿង ភាពយន្តហុងកុងដែល ដែលការខិលខូចរបស់របស់ប្រជាពលរដ្ឋចិននៅហុងកុងហ្នឹងណាគឺធ្វើអីមិនបន្សល់ផោះតាងទេផលផោះតាងទេ ដែល ក្រមប៉ូលីសមួយចំនួនដែលទៅបង្ក្រាបជនខិលខូចហ្នឹងណាណាហើយរដ្ឋាភិបាលកាលហ្នឹងនៅក្នុងហុងកុងហ្នឹងគេគេមានលេងអាជ្ញាធរហ្នឹងវាច្រើនប្រទេស នៅតាមឃ្លាំមើលភាពកាយផ្សេងផ្សេងក្នុងការអនុវត្តសិទ្ធិសេរីភាពអញ្ចឹងប៉ុន្តែពួកខិលខូចហ្នឹងក៏មានច្រើនអ្នកដែលភៀសខ្លួន ចេញ ពីក្រមប្រទេសកុំនេះទៅហ្នឹងក៏ច្រើនហើយអង្គើគឺថាស្មុកស្មាញជាច្រើនកើតឡើងនៅក្រុងហុងកុងហ្នឹងនៅកោះមួយហ្នឹងតែអញ្ចឹងទៅរឿងរាវហ្នឹងវាពិបាកចាប់ផោះតាំងដោយសារ គេមិនបន្សល់នៅទឹកតាងជាលិខិតស្នាមឬមួយក៏សវ័យដំច្រំធាក់អីក៏គ្មានស្នាក់ស្នាមអីទាំងអស់គាត់នៅវាអាចធ្វើឲ្យក្រំនៅ ខាងក្នុងអញ្ចឹងទៅអញ្ចឹងយើងបានមានគេហៅថាប័ណ្ណពិសោធន៍ដែល ក្រមពួកប្រចាំប្រទេសនេះមានប័ណ្ណពិសោធន៍នៅក្នុងប្រទេសកុម្មុយនីសទាំងឡាយកាលពីប្រទេសកុម្មុយនីសមុននឹងជាងបែកឡាំងទៅដួលរលំនោះ ក្រុមប្រទេសដែលដឹកនាំដោយរុស្ស៊ីនៅខាងអឺរ៉ុបខាងកើតមួយចំនួនហ្នឹងក៏មានរឿងហេតុអញ្ចឹងដែរដល់តែអញ្ចឹងទៅ អ្នកដែលមានបទពិសោធន៍នៅក្នុងការតាមដានឃ្លាំមើល ក្រុមប្រទេសដែលបំពេញបំពេញទៅលើកតិកាសញ្ញាអនុសញ្ញារបស់អន្តរជាតិទាំងប្រមាណហ្នឹងគេលើកឡើងហើយយើងបានត្រឹមតែមានការចោតប្រកាន់ទេក៏ប្រកាន់ ហើយដាក់បတ်សង្ស័យប្រជាប្រដ្ឋយើង មានមានផលលំបាកចឹងមែនហើយព្រះអង្គគ្រូដឹងដឹងថាគេធ្វើនឹង ដើម្បីផលប្រយោជន៍អីទេ គឺគេចង់ឲ្យប្រជាប្រដ្ឋដែល មានសេចក្តីក្លាហានប្រឆាំងជាមួយគេនឹងរស់នៅទីនោះបានចាក់ចេញពីប្រទេសហ្នឹង ពួកអ្នកអំណាចផ្ដាច់ការដែលពៀអំពៀននៅ សិទ្ធិសេរីភាពហើយ មាន មនុស្សតវ៉ានឹងគេធ្វើចឹងឲ្យអ្នកនឹងបាត់សេរីភាពបាត់សេដ្ឋកិច្ចអត់មានអ្នករាប់អានចង់ធ្វើលិខិតស្នាមអីក៏គេមិនធ្វើឲ្យទាំងអស់អញ្ចឹងអស់សង្ឃឹមនៅក្នុងការទ្រាំរស់នៅក្នុងប្រទេសនឹងតទៅទៀតចេញមកខាងក្រៅដល់តែចេញមកខាងក្រៅសម្លេងតស៊ូវាពិបាកវាជាប្រយោលអញ្ចឹង ដើម្បីធ្វើការងារតតស៊ូតវ៉ាឲ្យមានប្រសិទ្ធភាពណាតើអ្នកនឹងនៅក្នុងប្រទេសប្រជាពលរដ្ឋនឹងនៅក្នុងប្រទេសហើយរួមគ្នាគឺជាកម្លាំងមួយរឹងមាំមូលដុំគ្នាមូលផ្ដុំគ្នាទៅជាក្រុមមួយមានទ្រង់ទ្រាយច្បាស់លាស់បានធ្វើការតស៊ូនឹងមានប្រសិទ្ធភាពឲ្យបន្តស៊ូ 4 5នាក់តស៊ូ20 30នាក់100 200នាក់តស៊ូសម្រាប់ប្រជាពលរដ្ឋយើងរាប់លាននាក់អញ្ចឹង7 8លាននាក់អញ្ចឹងគឺគឺមានរូបរាងតូចតូចតូចតាចហើយនឹង តិចតួចជាទីបំផុតគុណឃើញមើលខ្ញុំកណាថ្ងៃមុនឃើញខាងវត្តភ្នំសេកលោកឃឹមឃឹមហើយគូចៅតិការនឹងប្រកាសអឺ ពលរដ្ឋណានឹងនិយាយចំពោះខាងកុហកជាយុវជនទេមនុស្សប្រុសទេថាបើអត់មានការធ្វើហើយអស់លទ្ធភាពទ្រទ្រង់ជីវភាពរបស់ខ្លួនចង់មានចិត្តចូលពេញភ្នោះទៅវត្តនំសេកប្រមាណក៏ធានាពំពោះឲ្យដែរបោះនៅកន្លែងណាមិនបានទៅបោះកន្លែងនោះ ចឹងបើយើងគ្មានលទ្ធភាពយើងចូលជ្រកនៅក្នុងតំបូលនៃពុទ្ធសាសនាយើងអាចរស់បានប៉ុន្តែយើងទៅមកកន្លែងមួយដែលគេរៀបចំបើកផ្លូវឲ្យទៅណាដោយតែគេរៀបចំបើកផ្លូវឲ្យទៅខាងតំបន់ស្វាយតងពីដើមចឹង បើកផ្លូវឲ្យទៅហ្នឹងមុនចូលវាយចូលប៉ុលពតហ្នឹងរុញលោកនឹងចូលទៅមុនទៅបានគេចាប់ដើមវាយប៉ុលពតជាខាងក្រោយឲ្យទៅចូលរួមមួយ ក្រុមតមកណាណានឹងនឹងនឹងរបៀបគេរុញគេបើកច្រកអាបើកច្រកឲ្យយើងចូលទៅម្ដុំទៅហើយបានគេហៅវិធីប្រមូលកន្លែងនឹងតម្ដងអឺខ្ញុំសង្កេតឃើញណា ហើយបើសិនណាយើងបន្តធ្វើរបៀបហ្នឹងគឺគៀងប្រមូលប្រមូលប្រមូលប្រមូលបើកទៅមកកន្លែងទៅក្រុម អ្នកតស៊ូមានសេចក្តីក្លាហានប្រមាណនៅម្ដុំហ្នឹងគេរកវិធីមួយ ដាក់ទម្លាក់កំហុសទៅកន្លែងនោះភ្លាមហើយប្រមូលកន្លែងនោះយកតែម្ដងតម្រង់វាស្រងអស់ហើយបំបាក់ស្មារតីអ្នកកន្លែងនេះអស់បាន30ឆ្នាំ40ឆ្នាំឲ្យតទៅទៀតបានមានអ្នក ងើបឡើងចឹងទៀតទៅចឹងអាអាផែនការដែលគេទប់ស្កាត់រំលាយយើងឲ្យយើងភ្លេចអសរយើងភ្លេចភាសារបស់យើងហ្នឹងបើយើងបន្តរបៀបហ្នឹងធ្វើតែមួយមួយអញ្ចឹងលប៉េះលប៉ោះត្នេះត្នោះអញ្ចឹងទៅខេតឃ្លាំងនៅជញ័រពីវិនាកនៅឯម្ដុំខាងត្រង់ដេនោះម្ដុំម្ដុំខាងត្រង់ដេនោះខាងបេកុយតមើនអីចេះហ៎ ហ្នឹងហើយបាទពីបញ្ញាអញ្ចឹងទៅអឺនៅសាឡងពីវិន័យទៅនៅព្រះតពាំងខាងកញ្ចោងពីវិន័យនៅខាងទឹកមុតលំបានលេងមាត់សមុទ្រនោះពីវិន័យទៅដុំខាងស្រះស្រីសោះប៉ោះនោះពីវិន័យទៅលប៉េះលប៉ោះអញ្ចឹងមិនចេញលទ្ធផលទេ តលតែប្រជាប្រដ្ឋនឹងនាំគ្នាយល់ដឹងឲ្យច្រើនហើយប្រមូលគ្នាលេចធ្លោមកជាដុំកំភួនជារបៀបខ្មែរក្រមពីដើមមកណាថាឥឡូវយើងកំពុងតែស្រាវជ្រាវរកស្មារតីដើមរបស់ខ្មែរក្រមដល់ស្មារតីដើមនោះទៅបាត់ដោយសារគេពង្វក់ គេលាងណាលាងសម្អាតខួរក្បាលគេថាគេថាគេភាសាយន្តគេហៅតៃតៃអាខួរក្បាលនេះវាដាក់អលែងវាដាក់ដាក់ឆ្នាំចិត្តសាស្ត្រលួងលោងលាងខួរក្បាលតស៊ូនឹងចោលអស់ទៅអឺ វាមិនងាយមានអ្នកមកយល់ដឹងអាកំបាំងនៅពីក្រោយនឹងច្បាស់លាស់ខ្ញុំមិនដឹងទូលដោយគុណរឿងមួយចឹងអឺមានឯកសារមួយនិយាយអំពីការចូលទៅរំដោះប្រទេសកម្ពុជា ឆ្នាំ1999អ79អឺ មាន របាយការណ៍មួយ ថាខ្មែរក្រោមក្នុងការចូលទៅរំដោះប្រទេសកម្ពុជា ពី ខ្មែរក្រហមនឹងខ្មែរក្រមស្លាប់អស់40000នាក់ទាហានខ្មែរក្រមអឺបាយការណ៍នឹងខ្ញុំកណាទៅទទួលបានហើយយើងពិនិត្យមើល នឹងគឺជាការឆ្លើយតបជាមួយនឹងកម្មាភិបាលខ្មែរមួយចំនួនដែលថាខ្មែរយើងនឹងបំភ្លេចគុណរដ្ឋាភិបាលវៀតណាម ក្នុងពេលដែលគណៈបកគុំនេះនឹងគេជួយទៅរំដោះខ្មែរផុតពីខ្មែរក្រហមហើយគេនាំគ្នាមើលគេនាំគ្នាមើល នៅក្នុងកូនចៅរបស់បកជនរបស់បកគុំនេះហ្នឹង តើមានកូនចៅរបស់ពួកកុម្មុយនីសនឹងមួយម្នាក់ណាទេដែលទៅធ្វើពលកម្មនៅឯប្រទេសកម្ពុជា ដល់មើលទៅអត់មានវាមានតែខ្មែរក្រោមវាមានតែអឺក្រមប្រជាប្រដ្ឋយួនហ្នឹងដែលមាននិន្នាការជាប់ជាមួយនឹងរដ្ឋាភិបាលសេរីពីដើម ហើយគេយកកូនចៅពួកអ្នកអស់ហ្នឹងចូលទៅឲ្យធ្វើពលកម្មដបងទីហើយពួកគេទៅពីខាងក្រោយហ្នឹងអាកូនចៅអ្នកបកជនហ្នឹងអត់មានអ្នកណាមួយពលកម្មទេចឹងតើភាពខូខើប្រៃផ្សៃរបស់ពួកនឹងមានកម្រិតណាដែលប្រជាពលរដ្ឋធម្មតាបច្ចុប្បន្នហ្នឹងនៅខាងកម្ពុជាក្រមយើងហ្នឹងទាំងខ្មែរ ទាំងខ្មែរកាត់យួនទាំងយួនកាត់ខ្មែរមួយចំនួនដែលអត់បានដឹងអារឿងអស់ហ្នឹងជំរៅរបស់ក្នុងហ្នឹងហើយគេឲ្យអ្នកទាំងអស់ហ្នឹងនាំគ្នាសិក្សាត្រឡប់ទៅវិញថានៅក្នុងភូមិនៅក្នុងឃុំ នៅក្នុងលេងស្រុកខេត្តរបស់ខ្លួនហ្នឹងអាអ្នកដែលបកជនឆ្អិនឆ្អៅរបស់គុំមនេះមកពីខាងជើងហ្នឹងតើមានកូនចៅរបស់វា ចូលទៅធ្វើពលកម្មដែរឬទេ ថាអត់មានទេអញ្ចឹងវាយោអ្នកដែល ស្មើនឹងពួកអ្នកមានទោសប្រជាពលរដ្ឋផ្សេងផ្សេងទៅធ្វើបដកម្មជំនួសវាទាំងអស់អាការសិក្សាក្រោយក្រោយនេះតែយើងមើលទៅតាមអ្នកស្រាវជ្រាវដែលគេផ្ដល់យោបល់មកឲ្យយើង គេឲ្យពិនិត្យមើលប្រទេសរុស្ស៊ីតែចូលទៅវាយយូក្រែនហ្នឹងគេឲ្យពីមើល ក្រៅពីមេតាហានធំធំប្រហែលជាជាង100នាក់មកពីក្រុងមូស្គូជាជនជាតិរុស្ស៊ីពិតប្រាកដទៅតតីពីនោះអ្នកដែលធ្វើទាហានពលកម្មទាំងអស់ភាគច្រើនគឺជាជនជាតិភាគតិចជនជាតិដែលមិនមែនជាប្រជាពលរដ្ឋរុស្ស៊ីនោះទៅធ្វើពលកម្មនៅក្នុងប្រទេសយូក្រែនតែនិយាយពីរឿងនយោបាយមួយដែលវែងឆ្ងាយ ក្រុមប្រទេសមួយដែលមានបំណងធ្វើនៅការបល័យពូជសាសចំពោះប្រជាសាសមួយចំពោះក្រុមដែលប្រឆាំងជាមួយនឹងគេគេរុញឲ្យទៅស្លាប់ដោយក្រុមអ្នកនឹងមិនទាំងដឹងខ្លួនកូនចៅរបស់អ្នកនឹងជំនាន់ក្រោយទៀតតែមិនដឹងខ្លួនថា គេបញ្ជូនឲ្យទៅស្លាប់ដោយអត់ដឹងខ្លួននោះអញ្ចឹងអញ្ចឹងយើងរំលឹកចំពោះអ្នកតស៊ូបច្ចុប្បន្ននេះ អ្នកដែលធ្វើបាបខ្មែរគ្នាឯងអ្នកដែលយួនកាត់ខ្មែរអ្នកដែលខ្មែរកាត់យួនហើយព្យាយាម បំរើឲ្យគណៈបកគុំនេះមកបង្ក្រាបនៅការការទៀមទានៅសិទ្ធិសេរីភាពដែលស្របច្បាប់របស់ជនជាតិដើមខ្មែរក្រោមនេះឲ្យបានភ្ញាក់រលឹកដឹងខ្លួនថាខ្លួននឹងកំពុងស្ថិតនៅក្នុងដំណាក់កាលណាមួយនឹងនឹងចង់ផ្ដាំផ្ញើទៅអញ្ចឹង ឲ្យដឹងនៅការសិក្សាក្រោយក្រោយបំផុតនៅសម័យសង្គ្រាមនេះឲ្យគេយកមកប្រៀបធៀបនឹងសង្គ្រាមមុនមុន ដែលមានរបៀបដូចបល័យពូជសាសបែបថ្មីមួយដែលយុវជនកំពុងតែពុលជាមួយនឹងការលៀងខួរក្បាល មិនអោយចងចាំនៅអតីតកាលរបស់ជំនួនចតាខ្លួននេះឲ្យបានដឹង។ ឲ្យភ្នាក់លឹកខ្លះណាបងគ្រូអឺចូលទៅក្នុងនោះបន្តិចទេជាជាជាផ្នែកចិត្តសាស្ត្រជួយរំលឹកប៉ុណ្្នឹងទេហើយខ្ញុំកណាបន្តមកក្នុងទំព័រទី25ឃើញចំណុចនេះល្អក្រំបើដែរអានឹង ជាចំណែកនៃ អបសម្ព័ន្ធហើយខ្ញុំឡាសង្ឃឹមថាព្រះអង្គគ្រូបន្តពីថ្ងៃនេះនឹងបណ្ដែតនឹងបណ្ដែតនៃឯកសារនឹងឡើង នៅក្នុងគេហទំព័ររបស់នៅ KKCC ទៅដើម្បីឲ្យយុវជនរបស់យើង ជា ប្រដ្ឋយើងហើយនឹងប្រសង់នៅឯកម្ពុជាក្រមហ្នឹង លោកបានទាំងនៅប្រទេសកម្ពុជាឬមួយទីណានៅលើសកលលោកសម្រាប់ជា ប្រដ្ឋខ្មែរក្រមឲ្យបានចម្លងយកឯកសារនឹងចេញយកទៅប្រើព្រោះឯកសារនេះកែសម្រួលថ្មីបំផុតដោយខ្ញុំកណាបទៀងផ្ទាត់ ផ្ទាល់ហើយប្រកេនមកហើយនឹងបានជូនទៅខាង VOKK ដែរនៅក្នុងកថាខណ្ឌទី2 នៃទំព័រទី25គេនិយាយថាយើងខ្ញុំសូមក្រើនរំលឹករដ្ឋាភិបាលរបស់អេដាមនិងអបសុពន្ធណាបងគ្រូអឺយើងខ្ញុំសូមក្រើនរំលឹករដ្ឋាភិបាលរបស់អេដាមផងដែរអំពីការតបកិច្ចរបស់រដ្ឋាភិបាលនេះដោយមានចែងក្នុងមាត្រា15នៃកតិកាសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ពាក់ព័ន្ធទៅនឹងសិទ្ធិរបស់ជន គ្រប់រូបក្នុងការចូលរួមជីវភាពវប្បធម៌ គណៈកម្មការស្ដីអំពីសិទ្ធិ សេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌នៅក្នុងមតិទូទៅលេខ21ឆ្នាំ2009របស់ខ្លួនស្ដីអំពីសិទ្ធិចូលរួមជីវភាពវប្បធម៌បញ្ជាក់ថារដ្ឋភាគីទាំងឡាយគួរចាត់វិធានការដើម្បីធានាថាការអនុវត្តសិទ្ធិក្នុងការចូលរួមជីវភាពវប្បធម៌ត្រូវតែទទួលបានការយកចិត្តទុកដាក់ឲ្យបាន ត្រឹមត្រូវអំពីគុណតម្លៃជីវភាពនៃខាងវប្បធម៌ដែលអាចមានជាសមូហភាពឬ ដែលអាចសម្ដែងចេញនិងអនុវត្តជាសហគមន៍ដោយឃ្លាវខ្លាពីសំណាក់ជនជាតិដើមទស្សនវិជ្ជាសមូហភាពនិងរឹងមាំនៃជីវភាពវប្បធម៌របស់ជនជាតិដើមគឺជារឿងដែលមិនអាចខ្វះបានចំពោះនិរន្តរភាពនៃពូជសាសន៍សុខុមាលភាព និង ការអភិវឌ្ឍពេញលេញនិងរួមបញ្ចូលទាំង សិទ្ធិលើដីធ្លីទឹកដី ធនធានដែល ពួកគាត់ជាម្ចាស់កម្មសិទ្ធិគ្រប់គ្រងត្រូវ ឬអាស្រ័យផលឬបានតាមបិណីរបស់ពួកគាត់គុណតម្លៃ និងសិទ្ធិរបស់ជនជាតិដើមមានភាពពាក់ព័ន្ធគ្នាជាមួយគ្នាជាមួយនឹងជីដូនតារបស់ពួកគាត់ និងតំណែងតំណងរបស់ពួកគាត់ទៅនឹងធម្មជាតិដែលពួកគាត់បីត្រូវតែទទួលបានការយកចិត្តទុកដាក់ដោយ ការគោរពនិងកិច្ចការពារដើម្បីបង្ការកំអយរិចរិលរបៀបរបបរស់នៅបែបពិសេសរបស់ពួកគាត់ រួមទាំងមជ្ឈបាយរបស់ពួកគាត់នៅក្នុងការបន្តនិរន្តរភាពនៃពូជសាសន៍របស់ពួកគាត់និងបង្ការកំអយបាត់បង់ធនធានធម្មជាតិនិងអត្តសញ្ញាណវប្បធម៌របស់ពួកគាត់ដូច្នេះរដ្ឋជាភាគីទាំងឡាយត្រូវតែចាត់វិធានការដើម្បីទទួលស្គាល់និងការពារសិទ្ធិរបស់ជនជាតិដើមក្នុងការធ្វើជាម្ចាស់អភិវឌ្ឍគ្រប់គ្រង និងអាស្រ័យផល លើដីសមូហភាពទឹកដីនិងធនធានរបស់ពួកគាត់លើសពីនេះទៅទៀតរដ្ឋជាភាគីទាំងឡាយត្រូវគោរពផងដែរពីសិទ្ធិជនជាតិដើម ផ្នែកបពធរនិងបេតកភណ្ឌនិងសិទ្ធិក្នុងការរក្សានិងពង្រឹងទំនាក់ទំនងផ្នែកស្មាតអីរបស់ពួកគាត់ជាមួយដីធ្លីដូនតារបស់ពួកគាត់និងធនធាន ធម្មជាតិឯទៀតដែលពួកគាត់ជាម្ចាស់កម្មសិទ្ធិគ្រប់គ្រង ឬអាស្រ័យផល តាមបែបប្រពៃណីនឹងមិនអាចខ្វះបានចំពោះជីវភាពវប្បធម៌របស់ពួកគាត់ណានឹងសូមប្រកេនប៉ុណ្ណឹង អំពីការពាក់ព័ន្ធទៅដល់ករណីវប្បធម៌ដែលនឹងអាចកើតឡើងអឺនៅក្នុងពេលបន្តទៀតព្រោះយើងជិតដល់ពេលចូលឆ្នាំហើយចូលឆ្នាំ គឺជាបិនៃវប្បធម៌មួយធំដែលអាចខ្វះបាន ហើយប្រជាពលរដ្ឋយើងវាតែងតែអឺមានការរងទុកយើងដឹងថាពិធីចូលឆ្នាំហ្នឹងវប្បធម៌ឥឡូវវាមាន ការរិះគន់ច្រើនវប្បធម៌រឿងចូលឆ្នាំហ្នឹងវាពាក់ព័ន្ធជាមួយវប្បធម៌ហើយឆ្លៀតពេលហ្នឹងរំលឹកឥឡូវនៅក្នុងសង្គម Facebook នោះមានការរិះគន់គ្នាច្រើនណាស់ហើយ តាមវត្តយើងមួយចំនួនឥឡូវលែងចង់ហ៊ានសេសាខ្មែរទីបនអីផ្សេងផ្សេងណាគិតថាមិនដឹងដោយសារលៀបសការៈព្រោះសេជាភាសាយួនផ្សព្វផ្សាយអញ្ចឹងទៅបានគេដឹងច្រើនមានលៀបចូលច្រើនតាមវត្តមួយលៀបជាទូទៅវាបាត់បង់នៅវប្បធម៌ហើយវាលាយពូជម្បោខ្លះព្រោះយើងប្រាថ្នាលៀបពេក ឬមួយក៏ថាទូទៅជួនកាលគេប្រឡំគេលួងលោមឲ្យបឆោតឲ្យយើងប្រើភាសាយួនទៅថាស្រួលស្ដាប់គ្នាអីចឹងហើយយើងចិត្តតែចាញ់ឆោតឆោតគេទៅដល់ប្រើភាសានឹងយូរទៅយើងក៏ភ្លេចអស់មានអ្នកភ្លេចច្រើនអ្នកខ្លះមិនបានរៀនតាំងពីក្មេងនៅ ទីនេះខំប្រឹងរៀនចាស់ហើយខំប្រឹងរៀនរៀនអក្សរ ដើម្បី អានសភៅធរសូត្រធរសូត្រអីហ្នឹងខ្ញុំកណាមានការណិតសូត្រដែរ ថានេះជួនអីអា design អ្នក design ទេអ្នក design ជួនអីយើងអត់ចេះ design ហ្នឹងអាផ្សារ poster ហ្នឹងបាទដល់ពេលឲ្យយួនជួយ design ឲ្យយួនសរសេរ design សរយួនទាំងអស់ខ្មែរយើងអត់មានហ្នឹងជួនអីវាមកពីហេតុចឹងដែរទៀតវាអាចមកពីពួកគាត់ហ្នឹងជួលគេ design បង្ហោះហ្នឹងដល់ពេលឲ្យយួនវាយអីទាំងអស់យួនសរយួនអាហ្នឹងវាអាចមានបញ្ហាយើងថាអញ្ចឹងក៏ថាបានប៉ុន្តែ កិច្ចការធំធំតំបន់បនបច្ចោះសមាមិនមែនរឿងជួលគេឌីហ្សាញឲ្យគេមិនដែតឡើងតាមចិត្តចឹងទេវាវាមិនអាចទេវាមិនត្រូវលើកលែងតែហៅថាភាសាស្រុកយើងគេថាឈិនឆៃណាឲ្យចេះតែឈិនឆៃចេះតែបដែតបដោយទៅចេះតែអអញ្ចឹងក៏បានដែរធ្វើមកឲ្យតប៉ុនយើងនឹងបានអធិកធម្មទៅចេះតែគិតអញ្ចឹងណាដល់គិតអញ្ចឹងទៅវប្បធម៌យើងវាចាប់ផ្ដើមលខិលខា យើងវហោចទៅភាសាយើងមិនបានម្ដែតយើងចង់សេភាសាគេសេទៅសេមកផ្ទង់ផ្សេងពីក្រោមភាសាយើងទៅណាបណ្ដែតទៅវាបង្ហាញអំពីការថែរក្សាអតសញ្ញាណរបស់ខ្លួនអង្គគ្រូនៅទីនេះខ្ញុំបណ្ដាមកសហរដ្ឋអាមេរិកដូចថាយើងនៅអូស្ត្រាលីវាមិនសូវជាឃើញពុះពោខ្លាំងទេណា នៅសហរដ្ឋអាមេរិកនេះអស្ចារ្យមែនទេកូនចៅយួនណាមួយណាក៏ចេះអក្សរចេះភាសាទាំងអស់កើតទៅនេះហឹមមានរឿងលេងសើចទេហើយស្ទេស្ទេ stay in the land មៀតមៀតមករុញចេះតែដេញមកវាភាពរឹងមាំរបស់ខ្លួនយករបស់យើង ហើយមានអំនួតរបស់យើងទៀតខ្ញុំកណានិយាយនិយាយច្រើនលើកភាសាមួយខេតរបស់យើងឈ្មោះរបស់យើង ស្រុករបស់យើងភូមិរបស់យើងដែលយើងហៅរាប់ពាន់ ឆ្នាំយួនទៅមកប្រហែលថា3 400ឆ្នាំចោះ វាដូររបស់យើងប្រើរាប់ពាន់ឆ្នាំបានវាជារឿងមួយវាសឹងថាមិនគួរជឿណាណាយើងគិតយើងសិក្សាត្រឡប់មកវិញយើងពិចារណារឿងហ្នឹងមើលតើតើភាពណែភាពកំសោយណារបៀបដូចការមិនប្រុងប្រយ័ត្នរបស់យើងហ៎យើងចេះតែធ្វើប្រហែសបដែតបដោយថាវាមិនអីទេអត់ដីយើងច្រើនដែរវាមិនអីទេ មិនអីទេយូរទៅវាទៅជារឿងមួយដែលយើងដោះស្រាយអត់អត់ចង់ចេញហ្មងបាទពិបាកដោះស្រាយនេះហើយគឺជាចំណុចដែលគួរកត់បីរំលឹកឡើងវិញ ហើយក្នុងនាមជាកូនចៅជំនាន់ក្រោយកូនចៅជំនាន់ក្រោយ បើចង់ធ្វើឲ្យសមជាកលបុតរបស់ខ្មែរក្រោម ជាដូនតាដែលអ្នកតស៊ូការពារទឹកដីហ្នឹងដូនតាយើងក៏ខំប្រឹងការពារតស៊ូទឹកដីហ្នឹងរហូតមកដល់មកឲ្យយើងក្រោយក្រោយនេះយើងនៅមាន សមត្ថភាពយើងនៅមានលទ្ធភាពរស់នៅក្នុងទឹកដីហ្នឹងយើងបានដឹងរឿងរ៉ាវអស់ហ្នឹងនៅមានវត្តអារាមក៏ទុកឲ្យយើងកំពុងរស់នៅហ្នឹងយើងគួរកប់បីនាំគ្នាថែទាំ ទីកន្លែងដែលគាត់ខំប្រឹងបន្សល់ទុកឲ្យយើងនឹងឲ្យបានគង់វង្សដើម្បីថែរក្សាឲ្យបានគង់វង្សយើងត្រូវតែរួបរวมគ្នាអត់អោនឲ្យគ្នាអញ្ចឹងណាហើយកណាក៏លួងលោមដែរខុសឆ្គងបន្តិចបន្តួចពីរឿងឥឡូវរឿងវាចូលទៅដល់មួយមួយរយៈមុននោះវាចូលទៅដល់គ្នាតាក់ទងរឿងឆ្លងខេត្ត អូមានមាននៅក្នុង Facebook ហ្នឹងអូចោតប្រកាន់ខេតឃ្លាំងអនណាអូខាងនោះថាអូខាងព្រះតាពាំងមកហ្នឹងមកលេងចូលរួមអីនៅខាងឃ្លាំងហ្នឹងទៅជាប្រកាន់ខេតប្រកាន់នេះឆ្លងតលេមួយមួយយើងរួងទុកទិរណកម្មយើងកំពុងប្រឈមជាមួយនឹងការ ធ្វើបាបអំពីរដ្ឋអំណាចកុម្មុយនីសមួយ មកលើវិជាសាស្ត្រយើង យើងនៅសល់តូចហើយយើងឆ្លៀតខឹងគ្នា យើងមិនព្រមបញ្យល់គ្នាយើងមិនព្រមលើកលែងទោសឲ្យគ្នាអត់អោនគ្នាបើបន្តរបៀបហ្នឹងហើយយើងផ្សព្វផ្សាយនៅការចោតប្រកាន់គ្នាដល់ធ្ងន់ធ្ងរវាអាចคลายទៅជារឿងមួយដែលគេ គេបន្តបញ្យុះយើង ពីខាងក្រោយនឹងធ្វើឲ្យយើងយល់ច្រឡំថារឿងនោះទៅជាឆ្លោះគ្នាឯងដោយអត់ដឹងខ្លួនយើងធ្លាប់និយាយការឆ្លោះគ្នារវាងខ្មែរខ្មែរនៅខេត្តលង្ហោរឿងសាលាឆោទៀនរឿងវត្តភ្នំសេកគឺជំរុញពីក្រោយ ចំពោះអ្នកដែលមានមហិច្ឆតា ចង់បានធ្វើធំចង់បាន គ្រប់គ្រងលៀបសការៈបន្តិចបន្តួច ធ្វើឲ្យបាត់បង់នៅមនសិការជាតិបាត់បង់នៅអាការស្រឡាញ់ការអាណិតអសូរនៅសក់ទុកផ្ទាល់ខ្លួនរបស់ប្រជាបរតសាសយើងដែលដែលជាអ្នករងទុកពិតប្រកបទៅហើយគេចង់បំផ្លាញយើងគេចេះតែរុញយើងគេចង់ថាអោ ខំប្រឹងធ្វើទៅឲ្យបែកឲ្យខ្ទាតទៅឲ្យវាលាយកន្លែងហ្នឹងទៅខ្ញុំយើងនឹងលើកតែឯងឲ្យកាន់កាប់កន្លែងនេះកន្លែងនោះនឹងហើយដែលគឺថានៅក្នុងប្រវត្តិតស៊ូពីដើមមកវាតែងតែលាត់លាយមានผู้ជួយកង ដែលក្បាត់លោកអញ្ញាសឿនកុយនោះហើយទៅជាបែកខ្ចាយអស់កងតបរបស់យើងនឹង ទៅជាលខេលខាអស់លេង ហើយមកទល់បច្ចុប្បន្នហ្នឹងយើងនៅតែកើតមានរឿងហ្នឹងតទៅទៀតតើប្រវត្តិសាស្ត្រហ្នឹងវាទៅដើរជន់ដានហ្នឹងដដែលដដែលប្រមាណលើក ទៅបានប្រជាប្រដ្ឋខ្មែរក្រមហ្នឹងភ្ញាក់ខ្លួនណាយើងដាក់ជាសំណួររបៀបនេះហើយបើបើតាំងខ្លួនថាជាកូនចៅរបស់អ្នកខ្មែរក្រមតើគួរជន់ដាន ប្រវត្តិសាស្ត្រខុសឆ្គងនឹងដដែលទៀតឬមួយយ៉ាងម៉េច ចង់ធ្វើជាអ្នកតស៊ូពិតប្រកបឬមួយក៏ចង់ធ្វើជាអ្នកតស៊ូខ្លាំងខ្លាយអញ្ចឹងណាឲ្យមានស្មារតីឲ្យច្បាស់លាស់យើងគិតមើលថាតើកំហុសឆ្គងប៉ុណ្ណឹងវាសំឲ្យយើង បង្កើតនៅការបកកែប្រកាន់គ្នាទេតើយើងគួរប្រកាន់គ្នាយើងឬមួយយើងត្រូវនាំគ្នាទប់ទល់ជាមួយអ្នកដែល មានបំណងបំផ្លាញជាតិសាសន៍យើងឲ្យខ្ទេចខ្ទីឲ្យលាយនោះឲ្យយើងស្លាប់ជាតិឲ្យយើងស្លាប់ពូជយើងនោះតែកំហុសឆ្គងរបស់ខ្មែរគ្នាឯងនេះខ្មែរក្រមគ្នាឯងនេះវាធំធេងដូចគេទេយើងគួរថ្លឹងថ្លែងមើលទេសូមឲ្យមានមនសិការកន្លែងហ្នឹងមុននឹងខឹងគ្នាយើងមុននឹងប្រកែប្រកាន់គ្នាយើងក៏ពុះចំហឆ្គងដែលមិនគួរកប់បីនឹងខឹងហ្នឹង យើងគួរគិតមើលតើយើងត្រូវខឹងអ្នកណា អ្នកណាដែលមានបំណងបំផ្លាញយើងពិតប្រកបអ្នកណាដែលមានបំណងគូមុខរបស់ ខ្មែរក្រោមគ្នាយើងនឹងឲ្យយើងជល់គ្នាដល់យើងមិនដឹងខ្លួននឹងគួរកប់បីគិតកន្លែងហ្នឹងប្រវត្តិសាស្ត្រប្រាប់ថា យើងលាយដោយសារយើងឆ្លោះគ្នាដោយសារយើងប្រកាន់គ្នា ដោយសារយើងអាស្មេមានអ្នក ចង់ឈ្នះគ្នាឯងទេចង់សម្ដែងភាពខ្លាំងចំពោះគ្នាឯងប៉ិនជាមួយសាសគេឲ្យលំទោននេះនឹងប្រវត្តិសាស្ត្រប្រាប់យើងច្រើនលើកច្រើនសារណាគួរកប់បីចងចាំកុំសម្ដែងភាពអស្ចារ្យជាមួយខ្មែរក្រោមគ្នាឯងគ្មានតម្លៃទេអត់មានតម្លៃតលទេសោះអត់ទេតយើងអាចរំលឹកគ្នារំលឹកគ្នា ដោយភាសារបស់អឺអ្នកមានតម្រេះចេះដឹងមានបញ្ញាប្រើបញ្ញាឲ្យច្រើន ដើម្បីរំលឹកដាស់ទួនគ្នា យើងបង្ហាញនៅសេចក្តីថ្លៃថ្នូរនៅក្នុងការរំលឹកដាស់ទួនគ្នាកុំឲ្យប្រើពាក្យប្រកាន់ណលើកលែងលើកឡើងភូមិស្រុកយើងខឹងអ្នកណា យើងនិយាយឈ្មោះអ្នកហ្នឹង តែនិយាយភូមិស្រុកទៅវាបញ្ហាហើយតែនិយាយខេត្តឃ្លៀងខេត្តព្រះតាពាំងខេត្តពលាវខេត្តនេះខេត្តនោះហ្នឹងគឺគឺយើងប្រកាន់ភូមិស្រុកហ្នឹងគឺដោះមិនចេញទេដោះមិនចេញទេលើកខេត្តមួយទៅជល់ខេត្តមួយអញ្ចឹងហើយហើយអ្នកខុសនោះមនុស្សហ្នឹងវាមិនមនុស្សខុសអស់មួយខេត្តទេណាមិនមនុស្សមួយខេត្តហ្នឹងសិតតែមានចិត្តអញ្ចឹងឯណាហើយលេងយកឈ្មោះខេត្តតប៉ាតយកតម្រងអញ្ចឹង នោះគឺជាភាសាដែលមិនគួរកត់បីប្រើទេដូរភាសាអស់ហ្នឹងដូរត្រឡប់មកវិញក្នុងនាមជាចាស់ទុំម្នាក់ខ្ញុំកណាសូមក្រើនរំលឹកយុវជនក្រោយក្រោយដែលក្មេងខ្វះប័ណ្ណពិសោធន៍មិនបានពិចារណាដិតដល់ឲ្យប្រើ ភាសាដែលមិនគួរកត់បីនឹងប្រើហ្នឹងដូរការគិតនឹងត្រឡប់មកវិញខ្ញុំកណាសូមប្រកេនរំលឹកប៉ុណ្្នឹងចាស់ បងគ្រូអត់លើអូខេអរគុណទាំងត្រង់ចំណុចហ្នឹង គឺជាចំណុចដែលយើងដោយគាត់ចាប់បានផ្ដាំឲ្យយុវជនយើងហ្នឹងអឺក៏កបបីយកទៅពិចារណាទាំងអស់គ្នាដូចជាគុណចាស់បានលើកឡើងហ្នឹងគឺជាហានិភ័យខ្ពស់ពីព្រោះយើងកាលណាដែលយើងជន់ដានប្រវត្តិសាស្ត្រដដែលដដែលបញ្ហាចោតប្រកាន់ខ្មែរលើខ្មែរក្រោមឬក៏ខេតនេះខេតនោះអាហ្នឹងហើយគឺជាអឺគេយក ពាក្យហ្នឹងយកទៅធ្វើនយោបាយដើម្បីលាបពណ៌បាទធ្វើឲ្យបញ្ហាដល់បាក់បែកបាយសាមគ្គីរួមគ្នាជាមួយយើងហ្នឹងធ្វើឲ្យមានការប្រកាន់គ្នាធ្វើឲ្យគាត់ចាស់ថាដោះស្រាលចេញទេហ្នឹងអញ្ចឹងយើងទាំងអស់គ្នាក៏បីយល់អំពីចំណុចហ្នឹងតើតឹងឥឡូវយើងឆ្លើយទៅលើសំណួរតិចមើលមានសំណួរលោកឈិនឈិនបានចូលញ៉ាំខមមិនតិចដែរនេះឈិនឈិនគាត់ថាអាញាធរយួន កំពុងតែធ្វើទុកបុកម្នេញយុវជនខ្មែរក្រោមយ៉ាងទំងន់ផ្អែកទៅលើការផ្សព្វផ្សាយព័ត៌មាននៅក្នុងដែនដីកម្ពុជាក្រោមអឺមិនមែនត្រឹមតែរឿងផ្សព្វផ្សាយទេកិច្ចការងារទាមទារសិទ្ធិមនុស្សហ្នឹងក៏មកធ្វើទុកបុកម្នេញដែរយើងធ្វើមិនឡងតាំងជាងឆ្លៃនៅក្នុងអឺបដិបត្តិសង្គមយើងគិតថា សង្គមដែលយើងរស់នៅជុំគ្នាដោយព្រះអង្គលើកឡើងមកអញ្ចឹងខ្ញុំកណាចង់បកស្រាយបន្តិចដែរថាសង្គមដែលរស់នៅជុំគ្នាយើងទាល់តែមានការអភិស្រ័យរវាងគ្នានឹងគ្នាទោះបីតិចជាច្រើនវាដូចជាចាននៅក្នុងរាវអញ្ចឹងបើយើងប៉ះទង្គិចគ្នាវាតែងតែមានការប៉ះទង្គិចគ្នាអញ្ចឹងហើយក៏ប៉ុន្តែយើងទៅយល់ចិត្តយើងនឹងសម្គាល់ឲ្យច្បាស់ថាអ្វីទៅដែលជាមិត្តដូចថាទៅជាសត្រូវ បើសិនយើងយកមិត្តយើងមកធ្វើជាសត្រូវដែរហើយយើងសួរថាតើយើងទៅរកឲ្យឃើញសត្រូវនៅទីណាបើមិត្តជាសត្រូវហើយយើងរវល់តែវាយជាមួយនឹងមិត្តទាំងថាជាសត្រូវយើងយើងបានយល់នៅទិសដៅរបស់យើងនឹងខុសបាត់ទៅហើយអញ្ចឹងបានយើង បានខ្ញុំបានបកស្រាយពីលើកមុននឹងថាយើងទាល់តែមានគោលដៅទៅយើងទាល់តែមានទិសដៅទៅទៅរកគោលដៅឃើញបើកាលណាយើងគ្មានទិសដៅទេទៅរកគោលដៅហើយយើងគ្មានគោលដៅដើរទៅទៅរកទិសដៅអត់ឃើញទេ យើងខ្មែរក្រមទៅយល់ឲ្យច្បាស់តាភាកថាទៅទល់មានគោលដៅដើរទៅរស់ទិសដៅហើយយើងមិនវាយខ្មែរគ្នាឯងទេយើងវាយវាយសំដៅទៅរស់អាវាយបាទយើងសំដៅដើរទៅតាមទិសដៅទៅរស់អាគោលដៅមួយដែលយើងចង់ទៅនោះយើងមិនទៅទេតវាយខ្មែរក្រមវាអត់ទៅទេដូចគេនិយាយថាទឹកសមុទ្រវាមិនដែលវាយមកហើយ ទឹកសមុទ្រហ្នឹងមិនគប់ច្រាំងទេទឹកសមុទ្រជារៀងរាល់ រលកទាំងអស់វាយមកវាយខ្ទប់ខ្ទេគ្នាមែនក៏ប៉ុនគោលដៅរលកសមុទ្រវាយមកទប់ច្រាំងនឹងឯងច្រាំងទប់ច្រាំងសមុទ្រនឹងឯងអញ្ចឹងយើងមើលទឹកសមុទ្រវាយជន់គ្នារហូត ពឹងទៅលើសមុទ្រនឹងមានខ្យល់ធំឬក៏តូច សមុទ្រនឹងតែងតែបង្កឲ្យមានរលកធំរលកតូចនឹងតតគ្នាមករហូត តែទិសដៅរបស់រលកនឹងមិនមែនវាយរលកគ្នាឯងទេគឺវាយច្រានដើម្បីមកមកទប់ច្រាំងអានេះទេហើយអញ្ចឹងការ ការដែលខ្មែរក្រមតោជុលជុលជាមួយនឹងត្រាំងណាជុលជុលជុលជាមួយដែលរឹសគល់យួននៅកំពង់តែត្រួតត្រាយើងណាអញ្ចឹងហើយទឹកសមុទ្រអញ្ចឹងដែរវាយមកពីចម្ងាយមកតែងតែវាមានប៉ះទង្គិចគ្នាខ្លះហើយអញ្ចឹងខ្មែរក្រមរស់នៅជាមួយគ្នាមិនខមិនមិនមិនមិនអត់ទេអាការប៉ះសម្ដីគ្នាខ្លះអីខ្លះប៉ុន្តែវាគ្រាន់តែជាការងារតដំសសងដែរជាមួយគ្នាក្នុងការងារប៉ះសម្ដីនឹងមានក៏ប៉ុន្តែទិសដៅយើងមិនទៅហ្នឹងទេទិសដៅយើងទៅរត់ច្រាំងហ្នឹង ទៅយល់កន្លែងមួយដែលរឹងមាំកំពុងតែត្រួតត្រាយើងកំពុងតែបាត់សិទ្ធយើងនោះជាចំណុចមួយដែលយើងត្រូវសិក្សាអំពីការរស់នៅរបស់មនុស្សឲ្យមានទិសដៅពិតប្រាកដបានយើងទៅរស់ឲ្យមានទិសដៅហើយយើងមានគោលដៅយើងដើរទៅឲ្យចំគោលដៅយើងបានដល់ទិសដៅអញ្ចឹងជាចំណុចហ្នឹងហើយខ្ញុំក៏នៅរំលឹកឡើងវិញថាគោលការណ៍ហ្នឹងខ្ញុំនិយាយវាវាវាស្រួលមែនក៏ប៉ុន្តែសំខាន់ឲ្យមនុស្សនឹងយកទៅពិចារណាហើយមើលមើលថាតើ យើងនិយាយហ្នឹងវាមាន ការរីកចម្រើន សម្រាប់អ្នកធ្វើដល់កម្រិតណាជាចំណុចខ្ញុំចង់បញ្ជាក់រឿងនយោបាយមួយហៅថានយោបាយសន្តិភាពផ្ទៃក្នុង ដើម្បីឈ្លានឈានទៅរកការជ័យជំនះនៅសមរភូមិអញ្ចឹងបើយើងគ្មានសន្តិភាពផ្ទៃក្នុងជ័យជំនះសមរភូមិច្បាស់តែគ្មានទេវានៅតែអឺ គ្រោះថ្នាក់ជាមួយនឹងអាផ្ទៃក្នុងហ្នឹងមិនចេះចំចេះហើយអញ្ចឹងចូលទៅរួចជ័យជំនះនៅសមរភូមិមិនកើតផ្ទៃក្នុងមិនបានជោគជ័យផងអញ្ចឹងជាចំណុចហ្នឹងចំណុចយើងលើកឡើងវិញតែតែមានការសាមគ្គីយ៉ាងនឹងឯងហើយចំពោះបងឈិនឈីមក៏លើកឡើងថាខ្មែរក្រមយើងកំពុងតែរួងគ្រោះអឺយួនកំពុងតែធ្វើទុកបុកម្នេញហ្នឹងយួនដូចខ្ញុំលើកឡើងអាចម្លើខាងដើមអញ្ចឹងថាកិច្ចការរបស់យួនគេមិនដែលទុកឲ្យខ្មែរក្រមនឹងធ្វើដោយរលូនទៅបានទេ ហើយអញ្ចឹងហើយដូចជាយើងលើកឡើងចនិច្ចការអញ្ចឹងថាយួនបើទុកឲ្យយើងធ្វើដោយរលូនយើងវាជោគជ័យបាត់ទៅហើយ បើគេយល់ថាសិទ្ធិមនុស្សនឹងជាសិទ្ធិរួមហើយផ្ដល់ឱកាសឲ្យខ្មែរក្រមមានការធ្វើដោយខ្លួនឯងជួយឧបត្ថម្ភទៀតអាហ្នឹងជាការងារជោគជ័យដោយសន្តិភាពมันមានការតវ៉ាអ្វីទេខ្មែរក្រមបើយួនបកលឲ្យសិទ្ធិសេរីភាពហ្នឹងឲ្យមានសន្តិភាព ទៅតាមផ្លូវសន្តិភាព សិទ្ធិសេរីនឹងបានគ្រប់គ្រប់គ្នាអស់បានស្មើស្មើគ្នា ខ្មែរក្រមតតវ៉ាអត់ប្រយោជន៍ធ្វើអីតវ៉ាអស់ពេលវេលាធ្វើអីប៉ុន្តែចំណុចដែលយួនធ្វើនឹងហើយគេធ្វើឲ្យខ្មែរក្រមនឹងវាប្រាវាស្ទះដំណើរគេធ្វើនឹងមកអំពីគោលការណ៍របស់គេគេមើលឃើញហានិភ័យរបស់គេនឹងមកដល់បើសិនខ្មែរក្រមបាន ជាជនជាតិដើមតើយួននឹងត្រូវខាតបងអ្វីខ្លះអញ្ចឹងយួនគេមិនឲ្យយើងងាយងាយទេហើយសួរថាបើយួនមិនឲ្យតើយើងឆប់ហ៎ វាជារបស់យើងបើយើងមិនទៀមទេសិទ្ធិមនុស្សជាសិទ្ធិមូលដ្ឋានសិទ្ធិតួតោរបស់មនុស្សទាំងអស់ប៉ុន្តែគេប្លន់សិទ្ធិនឹងយករបស់យើងគេមិនអោយយើងដើរហើបានគេមិនអោយការងារយើងធ្វើគេមិនអោយយើងរស់នៅបានសុខហើយសួរថាពិភពលោក គេជិញជាច្បាប់អោយយើងមានការងារហ្នឹងទៅធ្វើតវ៉ាយូអាហ្នឹងមកវិញតែយើងមិនធ្វើណាអោយបើយើងមិនធ្វើយួនក៏វាមិនអោយដែរតែបើយើងធ្វើវាប្រសើរទាំងយើងយើងមិនធ្វើ ហើយយួនគេមិននៅស្ងៀមទេគេចេះតែធ្វើអញ្ចឹងបើយើងកាន់តែធ្វើខ្លាំងអាសន្ទុះយួនគៀបយើងកាន់តែអន់ថយទៅបើកាលណាយើងមិនធ្វើអាសន្ទុះយួនគៀបយើងកាន់តែខ្លាំងមកអញ្ចឹងថាអតិពលដែលយើងធ្វើកាន់តែខ្លាំងវានឹងចេះរុញច្រានដូចខ្ញុំនិយាយមិញសមុទ្របើថារលកកាន់តែខ្លាំងវាយអាច្រាំងហ្នឹងកាន់តែទៅមុខហើយអាច្រាំងហ្នឹងមិននៅស្ងៀមបានទេអញ្ចឹងច្រាំងហ្នឹងចេះតែអង្គើរហូតអញ្ចឹងអញ្ចឹងបើខ្មែរក្រមហ្នឹងជារលកហ្នឹងវាយច្រាំងរហូតអាច្រាំងហ្នឹងឯណាគង់លបើកឯង ទឹកនឹងវាយច្រាំងរហូតដល់ច្រាំងនឹងទល់ល្បើកឯងវាមិនយូរមិនឆាប់ទេវាគង់តែបានមួយចំណុចណាមួយដែលយើងត្រូវតាមទេបានហើយបើសិនតែយើងនៅរលោកនៅតែស្ងៀមអញ្ចឹងសមិទ្ធមិនអង្គើគឺថាអាច្រាំងហ្នឹងគឺគ្មានតំណាទេរឹងកាំងនៅហ្នឹងឯងអញ្ចឹងខ្ញុំប្រៀបធៀបរឿងហ្នឹងមួយ ដើម្បីឲ្យដឹកឲ្យឲ្យនឹករលឹកដល់សទេសយើងគិតពិចារណាឡើងវិញ នៅចំណុចដែលយួនគេកំពុងធ្វើមកយើងមិនមែនគេអត់មាន គោលការណ៍របស់គេទេគេធ្វើដើម្បី ទប់ស្កាត់យើងក៏ប៉ុន្តែយើងត្រូវតែការពារអ្វីដែលយើងចង់បានយើងត្រូវតែเตรียมទេអូខេអរគុណណាស់ប្រចាំឯថែមយើងនៅសល់10នាទីទៀតណា8នាទីទៀតអឺណាកណាចូលរួមមួយ លោកលីសិនតាំងហ្នឹងនិយាយពីរឿងថានាំគ្នាធ្វើណានៅបរទេស សិទ្ធិជនជាតិដើមគេតស៊ូមានដល់ទៅបាញ់ឆ្លាប់នោះបងគ្រូអឺហើយចាប់ដាក់ទោសធ្វើទោសទណ្ឌសម្បើមណា100ឆ្នាំមុនណាគេតស៊ូសម្បើមណាហ្មងមកបានណាណាប្រទេសប្រជាធិបតេយ្យនឹងក៏ដោយយើងចង់និយាយសហរដ្ឋអាមេរិកកាណាដាអូស្ត្រាលីអីគ្មាន ជនជាតិដើមណា បាន ស្រួលទេនៅខាងក្រមប្រទេសអឺរ៉ុបប៉ុណ្ណោះ ឡូវសហរដ្ឋអាមេរិកនឹងហើយថ្មី ថ្មីបំផុតនោះយើងមើលឃើញលោកជូបៃដិនក៏ទំដោថ្ងៃមកដោថ្ងៃដាក់ថ្ងៃទិវាជនជាតិដើមណាឥឡូវគេប្រកាសឲ្យឈប់មួយថ្ងៃទិវាជនជាតិដើមហ្នឹងជាជាងពីដើមអាថ្ងៃដែលគេមកជិះជាន់ទឹកដីអាមេរិកហ្នឹងឥឡូវគេដោថ្ងៃហ្នឹងទៅជាទិវាជនជាតិដើម គេផ្លាស់ប្ដូរសហរដ្ឋអាមេរិកនឹងផ្លាស់ប្ដូរអញ្ចឹងហ្មងផ្លាស់ប្ដូរហើយឆ្នាំហ្នឹងឆ្នាំ2023ហ្នឹងបងគ្រូឃើញនេះវាសភាពការពិភពលោកវាដូរណាអញ្ចឹងប្រជាពលរដ្ឋខ្មែរក្រមត្រូវតែយល់ដឹងអាហ្នឹងព្រោះសម័យនេះវាគ្មានអីលាក់កំបាំងទៀតទេ ថាអាកំបាំងនៅលើពិភពលោកហ្នឹងវាអស់លាក់ហើយយើង យើងពិនិត្យមើលទៅនៅក្នុងប្រវត្តិសាស្ត្រហ្នឹងគេតស៊ូអឺបើជាទូទៅអ្នកដែលទុនខ្សោយចេញតស៊ូមុនកម្មករកសិករហ្នឹងចេញតស៊ូមុនអញ្ចឹងហើយយើងថាពួកអ្នករុស្ស៊ីពួកអ្នកបញ្ញវន្តពួកអ្នកតកិយល់ដឹងហ្នឹងហេតុអីបានពួកនឹងសង្ងំ ពួកនោះតើចិត្តចាប់តើចិត្តបានសម្រេចនឹងបានចេញអញ្ចឹងណាអ្នករស់ស៊ីអីអ្នកចេះដឹងនឹងគឺថាមើលប្រហែលតាអ្នកដែលតស៊ូពួកកម្មករ ពួកកសិករអីនឹងតស៊ូប្រហែលកាន់តែធំទៅ ធំទៅធំទៅចិត្តបានសម្រេចទេអូអញតទៅដែរបើអញទៅដែរអត់បានគេរកអញ្ចឹងទៅចូលរួមមកអញ្ចឹងទៅអាកម្លាំងអ្នកមានបញ្ញាហ្នឹងអ្នក អ្នករស់ស៊ីអ្នកមានទ្រព្យសម្បត្តិនឹងចូលមកវាជួយគ្នាកម្លាំងចូលមកវាឃើញចិត្តដល់បាន សម្រាប់ទៅចូលមកបានប្រដណាចឹងយកកណាមើលក្នុង ប្រវត្តិតស៊ូនឹងច្រើនអញ្ចឹងពួកប្រចាំប្រទេសក៏ចឹងដែរមិនតែខ្មែរយើងមិនតែសាសអីទេចិនក៏ចឹងដែរយួននោះក៏ចឹងដែរសាសណាក៏ចឹងដែរវាមានមាន ក្រុមអ្នក អ្នកបានរៀនសូត្រអ្នកដឹងនឹងគឺថាចរងចាំមើលសភាពការនឹងហើយចិត្តដល់ហើយឧទាហរណ៍ដូចថា ទឹកជិនពេញពីងហើយចាក់ថែមពីបិធុងមកជាមួយគេមួយឯកដងមួយដៃមួយជើងមួយកតោមួយអីមកចាក់ថែមមួយគេ ទៅពេញមួយគេ អូតស៊ូដែរអញ្ចឹងទៅណាហើយហើយប្រជា ប្រដ្ឋឆ្លូតត្រង់ហ្នឹងគ្រូឃើញទេជាប្រដ្ឋឆ្លូតត្រង់អ្នកទុនខ្សោយនឹងនៅក្រោមគេដែរពួកនេះឡើងមក ធ្វើការងារអីត្រួតដដែលទៀតទៅនឹងអញ្ចឹងហើយយើងនិយាយអញ្ចឹងថាតើនិយាយទៅប្រជាពលរដ្ឋទុនខ្សោយអ្នកកសិករអ្នកកម្មករហ្នឹងគួរកំធ្វើឯងថាអត់ទេយើងធ្វើដើម្បីយើងរំដោះខ្លួនកុំអោយកុំអោយជាតិក្រោយនឹងទុនខ្សោយយ៉ាងទៀតណាកណាទៀតកុំអោយនៅតែជាអ្នកដែល ខ្វះទ្រព្យសម្បត្តិខ្វះតម្រេះវិជានឹងដូចចឹងទៀតខំប្រឹងធ្វើអំណាចសប្បរោះធ្វើការដើម្បីជាតិធ្វើការដើម្បីសាធារណៈហ្នឹងបុណ្យធំណាស់បុណ្យខ្ពងខ្ពស់ណាស់ហើយថ្ងៃក្រោយជាតិក្រោយនឹងទទួលបានលទ្ធផលខុសពីនឹងហើយអ្នកដែលចាំគេងប្រវាញ់អ្នកដែលចាំ ក៏ទទួលយកនៅលផលចុងក្រោយ អ្នកនឹងជាតិក្រោយមិនបានទទួលលទ្ធផលល្អទេដូចជាតិនឹងទេពួកប៉ុនមិនបានធ្វើត្រឹមត្រូវណាណាខ្ញុំកណាពិចារណា ច្រើនណាស់រឿងអស់នេះអាហ្នឹងនិយាយទៅគេហៅមហាកុសលថ្នាក់ទី1ទៀតណាព្រោះការដើម្បីសាធារណៈហើយការងារទៅកាន់កន្លែងសេចក្តីសុខ គឺការងារធ្វើដើម្បីសាធារណៈធ្វើចំពោះអ្នកដទៃដើម្បីអ្នកដទៃអត់មានដើម្បីខ្លួនឯងទេក្រុមអ្នកដែលចាំទទួល ផលប្រយោជន៍ចុងក្រោយនោះគឺធ្វើដើម្បីខ្លួនឯងអញ្ចឹងវានៅជាប់មមណាស់ហើយទៅណាមិនបានឆ្ងាយទេវានៅធន់ពាប់ហ្នឹងណាបើនិយាយប្រៀបថាទៅលើទៅក្រោមអ្នកណានៅធន់ជាងគេនឹងអ្នកនឹងនៅក្រោមហើយអត់បានទៅលើគេទេ ដោយព្រះអង្គគ្រូនឹងកណាសរសើរតិចចាស់គាត់ថាខំប្រឹងធ្វើរបៀបហ្នឹងអត់នៅក្រោមទេមកពីវាស្រាលណាវាស្រាលបានទៅខ្ពស់អញ្ចឹងណាគុណណាទេនឹងកិច្ចការហ្នឹងសូមសូមជូនប៉ុណ្ណឹងជាចុងក្រោយយើងនិយាយទៅហាក់ដូចជាកំសត់ប៉ុន្តែពីមួយថ្ងៃមកចាស់ហើយបើថា មិនដឹងរឿងហ្នឹងអឺក៏មិនសមជាមនុស្សចាស់ដែលមានបទពិសោធន៍ដែរហើយបើដឹងហើយមិននិយាយដល់ទៅពេលស្លាប់ទៅជិតដល់ថ្ងៃស្លាប់អូស្ដាយដេកស្ដាយបាននិយាយយូរមិនដឹងថាឈឺអញ្ចឹងហើយនិយាយលេងរួចចាំពងកននេះវានិយាយអស់កើតឥឡូវនិយាយទៅណានិយាយទៅទុកទៅអ្នកណាមាននិស័យក៏ស្ដាប់យល់ទៅ ហើយបើអ្នកណាចង់អអន់ចិត្តអីនិយាយថាអើយលោកតាថេននិយាយដូចត្រូវពេកនិយាយដូចសម្ពងកដាលក្បាលឯងខ្លាំងពេកកុំអាលខឹងគិតមើលពិចារណាមើលព្រោះលោកតានឹងសាច់ឆ្លង កាត់អាបត់ពិសោធន៍ខុសនឹងច្រើនណាស់ណាហ្នឹងហើយអ្នកបរាជ័យហ្នឹងនិយាយវាអត់មានចម្ពាក់អ្នកណាអត់មាននិយាយដើម្បីលុយកាក់អត់មាននិយាយដើម្បីកិត្តិយស អត់មាននិយាយដើម្បីកោមអំណាចណាមួយទេនិយាយបច្ចុប្បន្នហ្នឹងគឺនិយាយពាក្យពិតហ្មងនិយាយស្មោះត្រង់ហើយប្រសិនបើសិនមានការអអន់ចិត្តទេកុំអាលខឹងអីពិចារណាសិនស្ដាប់ទៅហើយប្រហែលថ្ងៃក្រោយចាំខឹងក៏មិនតាន់យឺតដែរអត់អីទេបាទប៉ុន្តែឆ្លងកាត់ការពិចារណាសិនសុំវត្តតែប៉ុណ្្នឹងណាអរគុណហើយ អរគុណតាំងអរគុណគុណចាស់ដល់វាដល់ម៉ោងល្មមម៉ោងកន្លះអរគុណច្រើនអឺសូមអរគុណហើយចំពោះគុណចាស់បានចូលរួមចំណែកជាមួយនឹងខ្ញុំបណ្ណាហ្នឹងគឺជាធម្មទានមួយតឹងហ្នឹងគឺជាធម្មទានដោយគុណចាស់ថាទោះបី គេមិនអោយតម្លៃក៏យើង បានធ្វើហើយហ្នឹងយើងបានធ្វើហើយយើងអត់សោកស្ដាយទេពីព្រោះដោយគុណចាស់ថាបាននិយាយហើយទោះបីយើងងាប់ទៅក៏វា បាននិយាយហើយទុកក្នុងអន្តរអន្តរបណ្ដាញហើយគឺជាអត់អត់តែក្រោយហើយគឺថាយើងបានធ្វើហើយសម្រាប់ការកម្ពុជា ក្រមក៏កុំឲ្យបន្ទោសថាអេលោកតានេះមាន បានការអីទេលោកយើងចង់ចង់ចង់បញ្ជាក់ថាអឺមនសិការជាតិរបស់យើងយើង បានសម្ដែងអស់ពីសមត្ថភាពរបស់យើងឯងពេលដែលយើង ចាក់ជីងពីជាតិនេះទៅយើងមានន័យថាគ្មាន កូនចៅណាមួយគេទីទៀនយើង ថាអឺនៅក្នុងសម័យលោកឯងហ្នឹង ទុកឲ្យខ្មែរក្រមនឹងទរនតរាទៀតទេពួកយើងធ្វើអស់ពីសមត្ថភាពទៅហើយអញ្ចឹងទោះបីយ៉ាងណាក៏យើងមានការចូលរួមចំណែកក្នុងការជួយជាតិបានកម្រិតណាដល់កម្រិតណាយើងបានប៉ុណ្ណឹងឯងយើងទៅតាមហ្នឹងអូខេហ្នឹងហើយអាសំខាន់គឺបានឯកសារហ្នឹងហ្មង សំខាន់ហ្នឹងគឺថាយើងមានពលឺឯកសារហ្នឹងហើយដែលជារូបភាពមួយជាក់ស្ដែងសម្រាប់ឲ្យប្រជាប្រដ្ឋយើងហ្នឹងជាទិសដៅសម្រាប់ប្រជាប្រដ្ឋយើងដើរទៅមុខតែម្ដងតែឥឡូវខ្ញុំកណាសូមប្រកេនបណ្ណេះទៀតចាណានិយាយពីឯកសារមួយហ្នឹងដែលយើងកំពុងតែនិយាយហ្នឹងណាតាឯកសារហ្នឹងខ្ញុំកណាជួបចាស់ចាស់ច្រើននៅសហរដ្ឋអាមេរិកនិយាយពី ឃើញគាត់ណាឃើញលេង special reporter ហៅថាជនជាតិដើម ខ្មែរក្រមនេះគាត់គាត់គាត់កាលអានបានអញ្ចឹងគាត់ស្រក់ទឹកភ្នែកហូរច្រោកច្រោកពេញមុខគាត់មកម៉ែអូយគាត់ថាអត់នឹកស្មានទេគាត់ថាមិននឹកស្មានថាគេទទួលស្គាល់យើងអញ្ចឹងឥឡូវព្រះអង្គគ្រូរឿងខ្ញុំកណានិយាយបន្តិចចុះ បញ្ហានៅសានហូសេនេះមួយរយៈហ្នឹងរឿងកសាងវត្តនេះតលទៅគឺប្រឆាំងច្រើនវត្តយើងមិនដាក់វត្តកម្ពុជាក្រោមណាវត្តខ្មែរកម្ពុជាក្រោមឥឡូវគឺតាមឆែកមើលសម្បំពោចូលរឿងនឹងចូលវត្តខ្មែរកម្ពុជាក្រមនឹងហេតុអីបានមានអ្នកប្រឆាំងទៅធ្វើវត្តធ្វើអីមានគេប្រឆាំងច្រើន វាកាន់តែរន្ទឺលបីលបាញពេញពេះឡើងពេញពេះឡើងឥឡូវព្រឿងឈ្មោះកម្ពុជាក្រោមនឹងកាន់តែពេញពេះបណ្ដោយមិនដឹងហេតុផលអីទៅចឹងទៅទៅចឹងទៅខ្ទាស់ខ្ទាពេញនឹងទៅណាហើយរឿងមួយធំធេងទៀតមិនមែនការកសាងវត្តនឹងចំណាយថវិកាតូចតាចណាច្រើន ចាំយកណាអឯកសារកសែតតែគេចោះកសែតលោកខលនៅសាន់ហូសេរឿងធំធេងរឿងកិច្ចការពាក់ព័ន្ធជាមួយនឹងការតស៊ូហើយអឺគេតាមដានមើលរឿងហើយមាន រឿង ល្អច្រើនខ្ញុំគិតថានឹងបន្តទៅទៀតអាចមួយថ្ងៃពីរអាចមានលទ្ធផលឲ្យតាក់ទងមួយព្រះអង្គគ្រូប្រកេនកន្លះម៉ោងអីចឹងទៅណាណាទៀតអូខេ អរគុណទៀតផលឲ្យផ្សេងផ្សេងកណាសូមអរគុណនឹងជារបៀបមួយបង្ហាញឲ្យឃើញថាឈ្មោះកម្ពុជាក្រោមនេះធ្វើឲ្យចាស់ទុំមួយចំនួនហ្នឹងគាត់គាត់សម័យសម័យខ្លាំងណាស់ហើយនឹងក៏ជាគុណសម្បត្តិរបស់យុវជនយើង ជា ប្រដ្ឋយើងនិងប្រសង់យើងនៅកម្ពុជាក្រមហ្នឹងមានលើគុណសម្បត្តិដោយគុណសម្រិនបដិគុណចន្ទរា អឺគីមណាឃីមឃីមយុវជនតួអង្គជឿងយុវជនថៃគឿងព្រះអង្គយើងខាយអឺយុវជនចៅសរ៉ាត់អឺតន្ត្រីទៀតមានយ៉ាញ់សេតយ៉ាញ់មិនវ៉ាងលោកថាច់រីនលោកថាច់ថាលោកថាច់ញឹក បងប្អូនយើងដតីទៀតអ្នកណាទៀតចេះ លោកស្រីម្នាក់ថ្ងៃមុនឡើងថ្លែងត្រង់មើងម៉ាត់នៅក្នុងទិវានារីអន្តរជាតិនោះក៏ត្រូវបានគេហៅណាអង្គជំនុំសហព័ន្ធនោះនិយាយពីទឹកភ្នែកអ្នកណាឡើងនិយាយខ្ញុំកណាព្រះអង្គគ្រូខ្ញុំកណាសារភាពតិចចុះទៅជំនុំសហព័ន្ធលើកនេះនិយាយពី សេចក្តីថ្លែងការមកហ្នឹងគឺថាទឹកភ្នែកហូរ3ដងហូរជោគជោគមកគឺថាសេចក្តីថ្លែងការរបស់ប្រជាពលរដ្ឋយើងនៅ ក្នុងនេះហ្នឹងគឺគឺថានិយាយនៅក្នុងសហព័ន្ធហ្នឹងគឺថា ទឹកភ្នែកទាំងមកពីណាមកណាវាអស្ចារនៅក្នុងខ្លួនស្កាត់ផងសបាយផងហើយសបាយក៏ទឹកភ្នែកដែរខ្ញុំកន្លងទៅដឹងច្បាស់ មិនវងធ្លាប់តែឃើញនៅក្នុងសំណេរគេសេថាទឹកភ្នែកនេះមិនមែនហូរតែពេលកំសត់ទេសូម្បីតែពេលសបាយខ្លាំងក៏ហូរមកដែរហូរមែនតើទឹមដឹងទឹមដឹងច្បាស់ឬសូសរសេរខ្លួនឯងក៏ធ្លាប់សរសេរប៉ុន្តែមិនដែលធ្លាប់ជួបខ្លួនឯងឥឡូវជួបលើកនេះ ខែហើយនឹងជួបដល់ណាណាហើយជាក់អល់ដែររឿងនេះរឿងពិតមែនអូខេ អាហ្នឹងវាគេហៅមេតុភូមិទៀតណាមេតុភូមិនឹកឃើញតាមមេតុនោះគឺមេដាយើងណាបង្កើតបាទរំជួយចិត្តណាបងគ្រូជួយចិត្តបាទមេតុនោះរំជួយចិត្តមែនទែនជួយមែនទែនហ្មង ប៉ុន្តែការរំជួលចិត្តនឹងលុះត្រាតែយើងមានចំណុចណាមួយដែលធ្វើឲ្យចិត្តរបស់យើងនឹងវារំភើបខ្លាំងមែនទែនទៅវារំញោចឲ្យផ្លូវភ្នែកយើងនឹងបញ្ចេញជាសកម្មភាពឲ្យទឹកភ្នែកនឹងហូរចេញបាន វាជាជាសកម្មភាពមួយអស្ចារ្យខ្លាំងណាស់ដែលធ្វើឲ្យចិត្តផ្លូវចិត្តយើងរុញច្រានឲ្យផ្លូវភ្នែកនឹងបញ្ចេញនៅអសកម្មភាពទឹកភ្នែកនឹងមកនឹងវាជាការងារអស្ចារ្យខ្លាំងណាស់បានចេញរួច ពេលដែលយើងរំភើបហ្នឹងអានេះថារំញោរបស់ចិត្តរំញោចរបស់ចិត្តហ្នឹងរំញោចរបស់ចិត្តហ្នឹងធ្វើឲ្យឲ្យសកម្មភាពផ្លូវទាំង5របស់យើងហ្នឹងវាជិញជាសកម្មភាពពិតមកមកអូខេចាំកណ្ដាប់និយាយនេះលេង1ម៉ោងក៏បានឡាស់ម៉ោងបានទាំងអរគុណចា៎បាទសូមជួបថ្ងៃក្រោយទៀតបន្តសូមអរគុណច្រើនដល់ប្រិយមិត្តដែលបាន ចូលរួមទស្សនាហើយនឹងបានខមមិនបានសារ លោកថាលោកជ័យសំណាងបានសួរថាកុំអោយប្រកាន់ខេតយើងខេតគេអាហ្នឹងអរគុណហើយលោកលោកជ័យសំណាងបានសរសេរជាខមមិនមកវិញអរគុណច្រើនសូមជួបគ្នានៅសប្តាហ៍ក្រោយបន្តសូមអរគុណច្រើនសូមថ្វាយបង្គំលា និងសូមចម្រើនពរលាសាធុសាធុ